ស្វាគមន៍មកកាន់ការផ្សាយរបស់ខ្ញុំកណ្ដាខ្ញុំនៅតាមអឺដងវិថីជួបជាថ្មី ម្ដងទៀតណាបាទអឺម្សិលមិញពេលព្រឹកនៅប្រទេសកម្ពុជា យើងជួបគ្នាពេលល្ងាចនៅក្នុងប្រទេសកម្ពុជាយើងជួបគ្នាម្ដងហើយឥឡូ w ជួបគ្នាម្ដងទៀតជួបគ្នាម្ដងទៀតអឺ ជជែកលេងជាមួយបងប្អូនអំពីអសង្គ្រាម នៅអ៊ុយក្រែនបន្តិចទៀតណាបាទគាត់ចង់ចូលរួមជាកំណត់យោបល់និងជាអការវិភាគការវិភាគខ្ញុំមែនតែទៅខ្ញុំមែនអ្នកវិភាគទេណាបងប្អូនអ្នកវិភាគអត់មែនអ្នកវិភាគទេខ្ញុំអ្នកដំពងជនផ្ដាច់ការបាទ តែបើវិភាគយើងវាមិនចេះដល់គេណាវិភាគដូចសុកទូចអីវិភាគថាអ៊ុយក្រែននិងរុស្ស៊ីអីមិនច្បាំងគ្នាអីទៅមិនរួចហើយបើច្បាំងគ្នាអីមិនយូរទេចឹង អីឥឡូវហ្នឹងការវិភាគរបស់សុកទូចវាបរាជ័យបាទវាបរាជ័យបាទដល់លេអុយអឺឥឡូវយើងឃើញហើយ អំពីរឿងសង្គ្រាម ខ្ញុំតាមដានយ៉ាងយកចិត្តទុកដាក់ពីរឿងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនខ្ញុំថាពូទីន ច្បាំងនៅក្នុងពេលហ្នឹងគឺពូទីនចាញ់ NATO ទាំងស្រុងចាញ់យើងយើងមិនទាន់និយាយទៅដល់រឿងយកអ៊ុយក្រែនបានទេទោះជាពូទីនយកអ៊ុយក្រែនបានក៏ពូទីននៅចាញ់ NATO តែក្រៀមនឹងមិនទាន់វាយគ្នាផងពូទីនចាញ់បាត់ទៅហើយ NATO ជាមួយនឹង យើងបើយើងនិយាយទៅសង្គ្រាមហ្នឹងវាកើតចេញអំពីអំពីអឺពូទីនហ្នឹងខ្លាច NATO ហ្នឹងពង្រីកសក្តានុពលភាពរបស់ខ្លួនអឺទៅចិត្តផ្ទះរបស់ខ្លួនដូចសយសភាពគេនិយាយថាប្តីប្រពន្ធយកកបិតមកដាក់ក្បែរខ្លួនដេកទៅអីចឹងទៅអីចឹងទៅអានឹងអសយសភាពឯងទស្សនៈអសយសភាពហ្នឹងគោលបំណង គោលគំនិតសយសភាពហ្នឹងចង់និយាយថាពូទីនហ្នឹងខ្លាចគេយកកបិតហ្នឹងមកដាក់ក្បែរខ្លួនចឹងទៅក៏វាយអ៊ុយក្រែនអាហ្នឹងគោលដៅគឺគេចោទទៅលើ NATO ទៅលើអង្គភាព NATO ថាអង្គភាព NATO ហ្នឹងចេះតែពង្រីកសក្តានុពលភាពរបស់ខ្លួនទៅជំវិញនៃប្រទេសរុស្ស៊ីជាហេតុដែលធ្វើឲ្យសន្តិសុខនៃប្រទេសរុស្ស៊ីហ្នឹងរងការព្រួយបារម្ភ រងការព្រួយបារម្ភពីរឿងសន្តិសុខរបស់ប្រទេសអឺរុស្ស៊ីអញ្ចឹងអញ្ចឹងពូទីនយកលេសហ្នឹងអឺយកលេសហ្នឹងដើម្បីមកធ្វើការឈ្លានពាន របស់ឈ្លានពាន ប្រទេសអ៊ុយក្រែនខ្ញុំថាពូទីនកំពុងតែធ្វើសង្គ្រាមចាញ់ ការយល់ឃើញរបស់ខ្ញុំខ្ញុំថាពូទីនកំពុងតែធ្វើសង្គ្រាមចាញ់ចាញ់នឹងទី1ផ្នែកសេដ្ឋកិច្ចទី2ផ្នែកយោធា ទី3ផ្នែកមនុស្សធម៌ពូទីនបានកំពុងចាញ់សង្គ្រាមរួចបាត់ទៅហើយផ្នែកមាន4ចំណុចគឺភូមិសាស្ត្រពូទីនបាទភូមិសាស្ត្រពូទីនទី1សេដ្ឋកិច្ច ទី2យោធាអឺទី3មនុស្សមនុស្សធម៌ហើយនឹងទី4ភូមិសាស្ត្រ3 4ចំណុចហ្នឹងគឺពូទីនបានចាញ់ NATO បាត់ទៅហើយណាបានចាញ់ NATO បាត់ទៅហើយមកទល់គ្នានឹងម៉ោងនេះពិភពលោកអត់មានប្រទេសជាច្រើននៅឈរជាមួយនឹងពូទីនទេ សំបីតអង្គការសហប្រជាជាតិក៏គេអត់ឈរនៅជាមួយនឹងពូទីនដែរដែលយើងហៅថា United Nation អង្គការសហប្រជាជាតិគឺប្រទេសនៅជុំវិញពិភពលោកជិត200ប្រទេសហ្នឹងគឺភាគច្រើនតែខាតបានឈរនៅជាមួយនឹងប្រទេសយូក្រែនអានឹងពាក់ព័ន្ធជាមួយនឹងបញ្ហារឿង មនុស្សធម៌ប្រទេសជាច្រើននៅជំវិញពិភពលោកហ្នឹងគឺថាឈរជាមួយនឹងប្រទេសអ៊ុយក្រែននឹងផ្នែកមនុស្សធម៌ផ្នែកភូមិសាស្ត្រផ្នែកភូមិសាស្ត្រខ្ញុំមើលឃើញថារុស្ស៊ីតែងតែនិយាយថាពូទីនតែងតែនិយាយថាខ្លាច អ៊ុយក្រែនចូលជាមួយនឹងសមាជិក NATO ខ្លាច NATO ពង្រីកសក្តានុពលភាពកម្លាំងយោធារបស់ខ្លួនដាក់នៅក្នុងប្រទេសអ៊ុយក្រែនអាស្រ័យហេតុនេះទើបរបបលោកពូទីននឹងពំមានទៅអ៊ុយក្រែនថាកុំឲ្យចូល NATO ហើយបើមិនព្រមស្ដាប់ពូទីនវាយពូទីនវាយ ហើយខ្ញុំយើងដឹងហើយនៅប្រទេសមួយចំនួនទៀតជាប្រទេសអព្យាក្រឹតណានៅក្នុងជាប់ព្រំដែនរបស់រុស្ស៊ីនឹងមានប្រទេសអឺ at least ចំនួន2ខ្ញុំថាជាប្រទេសអព្យាក្រឹតទី1ប្រទេសហ្វាំងឡង់ទី2ប្រទេសស៊ុយអែតហ្វាំងឡង់និងស៊ុយអែតគឺជាប្រទេសអព្យាក្រឹតហ្វាំងឡង់និងស៊ុយអែតទើបតែចូលជាសមាជិក សមាគមអឺរ៉ុបនៅឆ្នាំ1995បាទសុយអែតនិងវ៉ាងឡង់ចូលជាសមាជិកសហភាពអឺរ៉ុបនៅឆ្នាំ1995ប៉ុន្តែប្រទេសនឹងឈរនៅក្នុងប្រទេសអព្យាក្រឹតអត់ចូលជាមួយបកសម្ព័ន្ធ NATO ទេតែចូលជាសមាជិកសហភាពអឺរ៉ុបឥឡូវយើងឃើញថា អ៊ុយក្រែនក៏អត់ទាន់ចូលជាសមាជិករបស់ NATO ដែរស៊ុយអែតហ្វាងឡង់ក៏អត់ចូលជាសមាជិករបស់ NATO ដែរពេលដែលពេលដែលសហភាពអឺរ៉ុបសំទោសពេលដែលពូទីនលើកទ័ពទៅវាយអ៊ុយក្រែនដោយយកលេសថាកុំអោយណែ NATO ហ្នឹងនិងអ៊ុយក្រែនហ្នឹង ចូលជាមួយជាសមាជិកហើយ NATO នឹងពង្រីកកងទ័ពខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនរុស្ស៊ីវាយវាយនៅក្នុង ពេលហ្នឹងខ្ញុំគិតថារុស្ស៊ីខាតធ្ងន់ធ្ងរណាស់ចំពោះភូមិសាស្ត្រដោយដែលខ្ញុំធ្លាប់បាននិយាយកាលពីកន្លងទៅប្រធានីបងប្អូនខ្ញុំបាននិយាយកាលពីផ្ទុះសង្គ្រាមហើយថ្មីថ្មីនោះខ្ញុំបានធ្លាប់បាននិយាយថា ពូទីនបាននឹងកំពុងឲ្យលេសទៅ NATO ដើម្បីឲ្យ NATO បង្កើននិងពង្រីកកម្លាំងកងទ័ពរបស់ខ្លួននៅក្នុង ជំវិញប្រទេសរុស្ស៊ីដូចដូចខ្ញុំនិយាយថាកាលពីមុន NATO ពង្រីកសក្តានុពលភាពរបស់ខ្លួនកម្លាំងរបស់ខ្លួននៅក្នុងប្រទេសដែលជាសម្ព័ន្ធមិត្តដែលជាសមាជិករបស់ NATO ហ្នឹងមានតែ10%ទេកងកម្លាំងរបស់ NATO នៅក្នុងប្រទេសនោះ ប្រទេសជាសមាជិកនោះដល់ពេលអ៊ូទីនវាយអ៊ុយក្រែនពឹប NATO បានតម្លើងកណ្ដុងធំធំនៅ តាមប្រទេសដែលជាសមាជិកដូចជាប៉ូឡូញដូចជារូម៉ានីអឺអឺដូចជាបណ្ដាប្រទេស នៅអឺរ៉ុបខាងកើតមួយចំនួនទៀតប្រទេសមួយចំនួនដែលកំពុងតែដែលពីមុនមក NATO មិនបានដាក់កងទ័ពច្រើនទេនៅ តាមបណ្ដាប្រទេសជុំវិញរុស្ស៊ីហ្នឹងជាប់ព្រំដែនរុស្ស៊ីហ្នឹងដល់ពេលពូទីនចាប់ផ្ដើមវាយដែលអ៊ុយក្រែន NATO បានឱកាសប្រលេសការពារសមាជិក NATO ដាក់ទ័ព NATO នៅតាមបណ្ដាប្រទេសដទៃៗដាក់អាវុធដាក់ខែលដាក់មីស៊ីលដាក់អីជុំវិញអាគេមិនទាន់តម្លើងផងហ្នឹង គ្រាន់តែរឿងអ៊ុយក្រែនមួយពូទីនបានខុសបាត់ហើយបើនិយាយពីភូមិសាស្ត្រនយោបាយដូចជាជំរុញឲ្យ NATO នឹងបង្កើនសន្តិសុខរបស់សមាជិករបស់ខ្លួនបង្កើនសន្តិសុខសមាជិករបស់ខ្លួនធ្វើឲ្យហានិភ័យរបស់រុស្ស៊ីនឹងកាន់តែធ្ងន់ធ្ងរទៅធ្ងន់ធ្ងរទៅដោយសារអីដោយសារតែទង្វើចង់ឈ្នះ NATO វាយអ៊ុយក្រែនដើម្បីគម្រាម NATO ហើយខ្ញុំសួរថាតើ NATO នឹងគេព្រមចោះចាញ់ទេ គេអត់ព្រមចោះចាញ់ទី1គេបានពង្រីកភូមិសាស្ត្រនយោបាយរបស់គេបន្ថែមទៀតអាចប្រទេសមួយចំនួនដែលធ្លាប់តែជាប្រទេសអព្យាក្រឹតមួយចំនួន ដូចជាស៊ុយអែតដូចជាហ្វាងឡង់អឺឥឡូវហ្នឹងគេពិចារណាក្រោយពីអ្នកនាំពាក្យត្រី ម្នាក់របស់រុស្ស៊ីបានប្រមានទៅប្រទេសអព្យាក្រឹតដទៃដទៃទៀតកុំឲ្យចូលជាសមាជិក NATO យើងដឹងហើយ ប្រទេសហ្វាំងឡង់ណាប្រទេសហ្វាំងឡង់មានព្រំដែនជាប់ជាមួយនឹងប្រទេសរុស្ស៊ីមិនក្រោមពី500ម៉ៃមិនក្រោមពី500ម៉ៃទេប្រទេសស៊ុយអែតវាមិនជាប់ព្រំដែនទេ តែជាប់ដែនសមុទ្រប្រើសមុទ្ររួមគ្នាឥឡូវប្រទេសទាំងពីរហ្នឹង កំពុងតែពិចារណានិងស្នើសុំចូលជាសមាជិករបស់ NATO ពីដើមឡើយប្រទេសពីរនឹងអត់ទេអត់ចង់ចូលជាសមាជិកទេគ្រាន់តែជាសម្ព័ន្ធមិត្តរបស់ NATO មិនទាន់ជា សមាជិករបស់ NATO ទេគ្រាន់តែ ជាសម្ព័ន្ធមិត្តរបស់ NATO ជាការជាសហកិច្ចជាជាកិច្ចសហប្រតិបត្តិការជាមួយ NATO ប៉ុន្តែឥឡូវនេះប្រទេសស៊ុយអែតក្តី ប្រទេសហូលហ្វាងឡង់ក្តីប្រទេសនឹងកំពុងតែពិចារណាចូលជាសមាជិករបស់ NATO ហើយពីការដែលមិនទាន់រុស្ស៊ីវាយអ៊ុយក្រែនណាប្រជាពលរដ្ឋនៃប្រទេសហ្វាំងឡង់ក្តីនៃប្រទេសស៊ុយអែតក្តីមានការគ្រប់គ្រងឲ្យប្រទេសនឹងចូលជាសមាជិករបស់ NATO តែ17%ទេ អានឹងមតិប្រជាពលរដ្ឋដែលគេចង់ឲ្យប្រទេសខ្លួននឹងចូលជាសមាជិក NATO ណាចូលជាអង្គការ NATO អឺឥឡូវហ្នឹងក្រោយពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនធ្វើឲ្យប្រជាពលរដ្ឋនៃប្រទេសណាធ្វើឲ្យប្រជាពលរដ្ឋនៃប្រទេសស៊ុយអែតនៃប្រទេសហ្វាំងឡង់มันក្រោមពី55%ឡើងលើដែល គេកំពុងតែជំរុញប្រជាពលរដ្ឋជំរុញឲ្យរដ្ឋាភិបាលរបស់គេ ចូលរួមជាមួយនឹងណាចូលរួមជាមួយនឹង NATO ជាមួយនឹង NATO ឥឡូវយើងយើងយើងគិតមើលសង្គ្រាមនៅអ៊ុយក្រែនធ្វើឲ្យ NATO ខាតឬធ្វើឲ្យ NATO ចំណេញអានឹងខ្ញុំនិយាយពីភូមិសាស្ត្រនយោបាយធ្វើឲ្យ NATO ខាត ឬធ្វើឲ្យ NATO ចំណេញ NATO ចំណេញមួយទៀតដែល NATO អាចចំណេញមួយទៀតហ្នឹងសហរដ្ឋអាមេរិកអាចចំណេញមួយទៀតហ្នឹងគឺចំណេញនៅក្នុង សមរភូមិប្រទេសអ៊ុយក្រែនសមរភូមិនៅក្នុងប្រទេសអ៊ុយក្រែនគឺជាសមរភូមិផ្ទាល់នៃការបំផាក់រុស្ស៊ី NATO ប្រើប្រាស់សមារូបភូមិនៃការប្រយុទ្ធមិនផ្ទាល់មិនចាំបាច់ NATO ប្រយុទ្ធដោយផ្ទាល់ទេ NATO ប្រយុទ្ធដោយប្រយោលអាមេរិក មិន ប្រយុទ្ធដោយផ្ទាល់អាមេរិកប្រយុទ្ធដោយប្រយោលនៅក្នុងសមានៅក្នុងរូបភាពបើយើងបើយើងពិនិត្យមើលទៅណាសមល់វាងបើយើងពិនិត្យមើលទៅយើងឃើញថាវាអញ្ចឹងយើងឃើញថាវាអញ្ចឹង អញ្ចឹងនៅអ៊ុយក្រែនคล้ายទៅជាភូមិសាស្ត្រសម្រាប់ NATO ប្រយុទ្ធជាមួយនឹងរុស្ស៊ីអានឹងប្រយុទ្ធប្រយោលទេអត់តាន់ប្រយុទ្ធផ្ទាល់ទេប្រយុទ្ធប្រយោលហើយមូលហេតុដែលជាលេសដែលនាំឲ្យ NATO នឹងមានឱកាសប្រយុទ្ធដោយប្រយោលជាមួយរុស្ស៊ីដោយសារនរណាមិនដោយសារពូទីនខ្លួនឯងមិនដោយសារពូទីនខ្លួនឯងដោយសារតែពូទីនគាត់ គាត់គិតថាការវាយបំបាក់រុស្ស៊ីការវាយបំបាក់និងកំទេចអ៊ុយក្រែនគឺជាការគម្រាម NATO គឺខុសគាត់យល់ខុសតាមការពិនិត្យមើលរបស់ខ្ញុំខ្ញុំយល់ថាពូទីនមានការយល់ខុសមែនទែនខុសធ្ងន់ណាស់ខ្ញុំមិនដឹងថាតើពូទីននឹងអ្នកណាជាអ្នកផ្ដល់យុទ្ធសាស្ត្រឲ្យពូទីននៅក្នុង ការវាយអ៊ុយក្រែននឹងទេ ខ្ញុំមិនដឹងថាអ្នកណាទេឬក៏មាន ចិនជួយជំរុញជួយអីឬក៏យ៉ាងណាយើងមិនហ៊ាននិយាយទេប៉ុន្តែខ្ញុំយល់ថា សង្គ្រាមគ្រាន់តែចាប់ផ្ដើមឡើងពូទីន គឺចាញ់បាត់ហើយទោះជាពូទីនយកទីក្រុងគៀវបានហើយលើកបន្ទុករដ្ឋាភិបាលសម៉ោលឬក៏រដ្ឋាភិបាលអាយ៉ងរបស់គាត់ក៏ដោយក៏សង្គ្រាមនៅអ៊ុយក្រែនមិនត្រូវបានបញ្ចប់ ខ្ញុំនិយាយតាំងពីខាងដើមតាំងពីផ្ទុះសង្គ្រាមមកគឺថាសង្គ្រាមអត់ចប់ទេពីព្រោះឆន្ទៈមនសិការនៃប្រជាជាតិអ៊ុយក្រែនគឺខ្លាំងមហិមាមែនទែនគឺខ្លាំងមហិមាមែនទែនក្នុងការប្រយុទ្ធដើម្បីការពារពូនភាពទឹកដីរបស់គេជាពិសេសគឺមេដឹកនាំរបស់គេមិនចោះចាញ់មិនចោះញោមគឺប្រយុទ្ធដើម្បីទឹកដីរបស់គេនេះដែលធ្វើឲ្យអឺរ៉ុប ដែលធ្វើឲ្យ NATO ដែលធ្វើឲ្យអឺរ៉ុបដែលធ្វើឲ្យ NATO มันអាចឈរអោបដៃមើលបានពិភពលោកมันអាចឈរអោបដៃមើលបានដូច្នេះពិភពលោកផ្ដល់អាវុធយុទ្ធភ័ណ្ឌផ្ដល់លុយផ្ដល់កាក់ឥឡូវនេះបងប្អូនណាខ្ញុំប្រាប់សង្គ្រាមនៅអ៊ុយក្រែននឹងคล้ายទៅជាយើងចង់និយាយថាថ្ងៃខាងមុខ វានឹងคล้ายទៅជាភពងងឹតយើងអាចនិយាយបានថា ជាពិភពនៃសង្គ្រាមឋានរកណាហើយឋានដីអ៊ុយក្រែននេះណាគឺជាកន្លែងសម្រាប់កប់ទាហានរបស់រុស្ស៊ីកាន់តែច្រើនទៅច្រើនទៅកាន់តែច្រើនទៅច្រើនទៅពីព្រោះពេលដែលសង្គ្រាមនឹងចប់ ពិភពលោកនឹងនាំគ្នារីបៀលឡើងវិញនៅអវ័យដែលអ៊ុយក្រែនមានពីមុនមកវិញបានទាំងអស់កម្លាំងនៃសហគមន៍អឺរ៉ុបនិងកម្លាំងនៃសហរដ្ឋអាមេរិកនិងកម្លាំងនៃអង្គការសហប្រជាជាតិនឹងជួយប្រទេសនឹងឲ្យមានសភាពអាចថាដូចដើមឬក៏អាចថាល្អជាងដើមប៉ុន្តែនៅក្នុងកំឡុងពេលសង្គ្រាមនឹងតើវាអាចទៅជាយ៉ាងម៉េចតទៅទៀតខ្ញុំជឿថាអឺរ៉ុប គេមិនបោះបង់ចោលអាមេរិកក៏មិនបោះបង់ចោល រដ្ឋាភិបាលរបបលោកសេលិនស្គីដែរខ្ញុំគាត់ទៅប្រាប់បងប្អូនថាប្រហែលថ្ងៃកន្លងទៅប្រហែលសប្តាហ៍កន្លងទៅនេះណាសហរដ្ឋអាមេរិកក្តីសហគមន៍អឺរ៉ុបក្តីគេបានរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលសមោលរបស់លោកសេលិនស្គីរួចជាស្រេចប្រសិនណាបើករណីតែគេវាយបានក្រុងគៀវ គេវាយបានទីក្រុងគៀវហើយគេចាប់បានប្រធានាធិបតីអ៊ុយក្រែនសេលិនស្គីឬក៏ជាអកុសល លោកសេលិនស្គីត្រូវបានគេសម្លាប់ដោយប្រការណាមួយ រដ្ឋាភិបាលសម័លថ្មីវានឹងកើតមានបាទបងសម័លវ៉ាងរដ្ឋាភិបាលសម័លថ្មី ទទួលស្គាល់ដោយសហគមន៍អឺរ៉ុបទាំងមូលសហរដ្ឋអាមេរិក ទទួលស្គាល់ដោយអង្គការសហប្រជាជាតិចុះរបប ដែលពូទីនវាយបានហើយលើកបន្តុកតើអាចនៅរួចខ្លួនទេអត់ទេចុះនឹងមានសង្គ្រាមស៊ីវិលកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនទេឬក៏សង្គ្រាមឆ្មក់កើតឡើង ចំពោះអ៊ុយក្រែនទេសង្គ្រាមស៊ីវិលនឹងកើតឡើងចំពោះប្រទេសអ៊ុយក្រែនតើតើរុស្ស៊ីនឹងប្រើប្រជាជនអ៊ុយក្រែនដែលជាអាយ៉ងរបស់ខ្លួននឹងដើម្បីឲ្យមកធ្វើសង្គ្រាមជាមួយនឹងរដ្ឋាភិបាលសមោរបស់លោកសេលិនស្គីទេ ប្រកបណាស់វានឹងប្រើយុទ្ធវិធីដូចយួនវាចូលមកយកប្រទេសកម្ពុជាបានបន្ទាប់មកវាប្រើខ្មែរវាចាប់ខ្មែរទៅធ្វើក5ឲ្យខ្មែរនឹងខ្មែរបាញ់សម្លាប់គ្នាឲ្យខ្មែរនឹងខ្មែរបាញ់សម្លាប់គ្នាអញ្ចឹងមានន័យថាម៉េចមានន័យថាពូទីនចង់យកទីក្រុងគីវឲ្យបាន បន្ទាប់មកគេបន្តុករដ្ឋាភិបាលសមោលគេបន្តុករដ្ឋាភិបាលអាយ៉ងរបស់គេ ហើយគេប្រើប្រជាជនអ៊ុយក្រែនមួយចំនួន ដែលមានចិត្តលោភលន់មហិច្ឆតាចង់ចូលឬក៏ប្រជាជនអ៊ុយក្រែនមួយចំនួន ដែលមានគំនិតកុម្មុយនីសដែលត្រូវដើរតាមពួកកុម្មុយនីសដែលពួកកុម្មុយនីសយកទៅចិញ្ចឹមបីបាច់ថរសាវានឹងលើកបតកបន្ទាប់មកវាឲ្យពួកកុម្មុយនីសដែលជាជនជាតិអ៊ុយក្រែនហ្នឹងដើម្បីមកធ្វើសង្គ្រាមជាមួយនឹងរដ្ឋាភិបាលសមោរបស់លោកសេឡិនស្គី ពេលហ្នឹងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែនកើតឡើងជាបន្តបន្ទាប់តទៅទៀតចុះរុស្ស៊ីរុស្ស៊ីកាត់បន្ថយទាហាននៅក្នុងប្រទេសអ៊ុយក្រែនឲ្យទាហានអ៊ុយក្រែនប្រជាជនអ៊ុយក្រែនមួយចំនួនដែលមាននិន្នាការទៅរករុស្ស៊ីធ្វើសកម្មភាពដោយខ្មែរយើងគេនាំគ្នាទៅចាប់ប្រជាពលរដ្ឋខ្មែរឲ្យទៅសម្លាប់ប្រជាពលរដ្ឋខ្មែរឲ្យខ្មែរនិងខ្មែរបាញ់គ្នាចាប់បញ្ជូនប្រជាពលរដ្ឋយើងនឹងឲ្យទៅជន់មីនងាប់ ចាប់បញ្ជូនប្រជាពលរដ្ឋយើងឲ្យទៅក្រុនចាញ់ងំអានឹងគឺរបៀបដែល ពូទីនចង់ធ្វើគឺធ្វើដោយយួនធ្វើដាក់ប្រទេសកម្ពុជា79 7មករា79អញ្ចឹងដូចគ្នាអ្វីដែលពូទីនចង់បាននឹងចេះតែមេនះហ្នឹងគឺពូទីនចង់ធ្វើអញ្ចឹងបន្ទាប់មកវាយបដាចរចាបដាហើយគេចាប់បញ្ចូលសង្គ្រាមឈ្លានពានហ្នឹង ទៅ ជា សង្គ្រាមស៊ីវិលដែលកើតឡើងនៅក្នុងស្រុកវិញគេហៅថាសង្គ្រាមអស់បន្លាយអញ្ចឹងរដ្ឋាភិបាល សម្ោររបស់លោកសេលិនស្គីក្រមការឧបត្ថម្ភរបស់អ្នកណា ក្រមការឧបត្ថម្ភរបស់សហរដ្ឋអាមេរិកសហគមន៍អឺរ៉ុបចុះរដ្ឋាភិបាលអាយ៉ងដែលលើកបន្តោមានការឧបត្ថម្ភពីណាណា មានការឧបត្ថម្ភពីរុស្ស៊ីគឺរុស្ស៊ីឲ្យអាវុធគាត់គងអាវុធគាត់គងអីឲ្យអ៊ុយក្រែននិងអ៊ុយក្រែនសម្លាប់គ្នាឯងឲ្យប្រជាជនអ៊ុយក្រែននិងប្រជាជនអ៊ុយក្រែនសម្លាប់គ្នាឯងចំណុចត្រង់នេះណា NATO ក្តីសហរដ្ឋអាមេរិកក្តីត្រូវតែគិតត្រូវតែគិតហើយត្រូវតែដោះស្រាយឲ្យបានមុនពូទីនធ្វើអញ្ចឹងព្រោះជាវៀងជាវៀងឲ្យកុំឲ្យប្រជាជនអ៊ុយក្រែននិង ប្រជាជនអ៊ុយក្រែនពូជសាសអ៊ុយក្រែននិងពូជសាសអ៊ុយក្រែនសម្រាប់កាប់សម្រាប់គ្នាអានឹងគឺពាក់ព័ន្ធជាមួយភូមិសាស្ត្រគំនិតរបស់ពូទីនវាចង់ធ្វើអញ្ចឹងប៉ុន្តែ ពូទីនក៏ដឹងថាសង្គ្រាមនឹងវាអត់ចប់ភ្លាមភ្លាមទេ វាមិនចប់ទេណាវាអត់ចប់ទេ តែពូទីនចង់ធ្វើសង្គ្រាមឈ្លានពានឲ្យទៅជាសង្គ្រាមស៊ីវិលឬក៏សង្គ្រាមសម្រាប់ជាតិសាសន៍ឯងគេហៅថាសង្គ្រាមពីឈ្លានពានទៅជាសង្គ្រាមស៊ីវិលឲ្យតែដណ្ដើមក្រុងគៀវបាន គ្រប់គ្រងក្រុងគៀវបតុករដ្ឋាភិបាលថ្មីបន្ទាប់មក ឲ្យប្រជាជនអ៊ុយក្រែននិងប្រជាជនអ៊ុយក្រែនកាន់អាវុធសម្រាប់គ្នាទៅវិញទៅមកណាឲ្យរុស្ស៊ីនៅពីក្រោយដូចយួននៅពីក្រោយខ្មែរចឹងយួននៅពីក្រោយខ្មែរហើយបញ្ជាឆ្កែរបស់ខ្លួនគណៈបកប្រជាជនកម្ពុជា ដែលដឹកនាំដោយជាស៊ីមហេងសំរិនហ៊ុនសែនហ្នឹងឲ្យធ្វើទុកបុកម្នេញដល់ប្រជាជនខ្លួនឯងដើម្បីបញ្ចប់គេថាដើម្បីបញ្ចប់នៅសង្គ្រាមទាំងស្រុង សួរថាចប់ទេចម្លើយស្មីសួរថាបញ្ចប់ទេអត់ចប់ទេហើយចុះមិនបានមិនចប់ចុះបើភាគីម្ខាងម្ខាងណាតូយកភូមិសាស្ត្រហ្នឹងដើម្បីធ្វើដើម្បីផ្ដួលរុស្ស៊ីផ្ដួលពូទីនដើម្បីផ្ដួលពូទីនណាតូអាចនឹងចូលនៅថ្ងៃណាមួយចូលប្រយុទ្ធនៅក្នុងថ្ងៃណាមួយនៅពេលដែលណាតូរៀបចំជើងព្រួលរួចរាល់ គេនឹងចូលប្រយុទ្ធនៅថ្ងៃណាមួយពេលហ្នឹងភូមិសាស្ត្រនយោបាយជុំវិញរបស់ពូទីនឥឡូវសម្ពយុទ្ធនៅប្រទេសមួយ នៅជិតនឹងព្រំដែនពូទីនហ្នឹងយើងឃើញហើយសម្ពយុទ្ធគេហៅ cool response អាសម្ពយុទ្ធដែលធ្វើឡើងដែលមានកងទ័ពរាប់ម៉ឺននាក់ដែលកងទ័ពរបស់ NATO ហ្នឹងហើយគេដាក់ឈ្មោះថា cool response សម្ពយុទ្ធហ្នឹងគេ ត្រៀមវឹកហាត់ដើម្បីឲ្យគ្រប់ទាហានមកពីគ្រប់ជាតិសាសន៍ដើម្បីរួមសាមគ្គីគ្នាប្រយុទ្ធណាប្រយុទ្ធអូចប់អឺផ្ទះចរាចរបងប្អូនណាដើម្បីប្រយុទ្ធជាមួយនឹង ជាមួយនឹងរុស្ស៊ីនៅថ្ងៃណាមួយដែលអាចកើតឡើងជាយថាហេតុដែលអាចកើតឡើងជាយថាហេតុចឹងអា call response ហ្នឹងយើងឃើញមើលកម្លាំងយន្តហោះរាប់រយគ្រឿងកម្លាំងនាវារាប់រយគ្រឿងនៅតាមសមុទ្រជាប់ព្រំដែននៃប្រទេសអឺរុស្ស៊ីនោះបងប្អូនមានឃើញមានអឺអឺមាននាវា ពិឃាតរបស់អាមេរិកក៏ទៅនាវារបស់អង់គ្លេសក៏ទៅទៅទៅក្នុងទាំងអស់កន្លែងសមយុទ្ធគេហៅថា cold response cold response ហ្នឹងបាទចឹងហើយបានខ្ញុំមើលឃើញថាសង្គ្រាមស៊ីវិលអអាណាមកជិះហើយខ្ញុំខ្ញុំឲ្យតា ឲ្យតែបើកឡានទៅស្ទះអញ្ចឹងណែអត់ចូលចិត្តស្ទះស្ទះឡានស្ទះឡានណែទៅមុខអត់លឿនបាទឥឡូវយើងយើងនិយាយពីភូមិសាស្ត្រភូមិសាស្ត្រអឺខ្ញុំនិយាយពីភូមិសាស្ត្រដែលពូទីនចាញ់ភូមិសាស្ត្រ NATO ហ្នឹង NATO ពីមុនមកអត់មានយើងថាឥឡូវ NATO អត់មានកងកម្លាំងនៅក្នុងភូអ៊ុយក្រែនទេ ប៉ុន្តែ NATO មានអាវុធនៅក្នុងប្រទេសអ៊ុយក្រែនអាមេរិកបានជួយអាវុធទំនើបបាញ់រថពាសដែកបាញ់យន្តហោះដែលគេហៅថាចាកលីងហ្នឹងបងប្អូនបានឃើញអាវុធហ្នឹងទំនើបមែនទែនគឺវាចល័តជាអាវុធចល័តងាយស្រួលចល័តអត់ពិបាកទេអាហ្នឹងទៅក្នុងព្រៃទៅពួនស្ទាក់ បាញ់អត់ខុសចាប់តាមរ៉ាដាហ្នឹងបាញ់អត់ខុសចម្ងាយត្រឹម2000 2000ម៉ែត្រ 3000ម៉ែត្រអីហ្នឹងគឺថាចំណាយបាញ់បាញ់អត់ខុសដែលមានអាវុធហ្នឹងគឺបង្កើតឡើងដោយសហសហរដ្ឋអាមេរិកហ្នឹងហើយរាប់ម៉ឺនដើមគេបញ្ជូនទៅណាបញ្ជូនទៅហើយនឹងមានអាវុធដតៃដតៃទៀតនឹងមានអាវុធដតៃដតៃទៀតគេបញ្ជូនទៅទៀតពិតណាស់ថាសង្គ្រាមប្រទេសអ៊ុយក្រែនជាមួយនឹងរុស្ស៊ី ប៉ុន្តែសង្គ្រាមពិតប្រាកដគឺជាមួយនឹង NATO ជាមួយនឹងអាមេរិកអានឹងគឺសង្គ្រាមពិតប្រាកដជាមួយ NATO និងជាមួយសហរដ្ឋអាមេរិកហើយបងប្អូនចាំមើលអំពីហេតុការណ៍ហ្នឹងទៅបងប្អូនចាំមើលអំពីហេតុការណ៍ហ្នឹងថាតើអ្វីដែលខ្ញុំលើកឡើងហ្នឹងតើរុស្ស៊ីហ្នឹងពូទីនហ្នឹងបានកំពុងតែផ្ដល់ឱកាស បាននឹងកំពុងតែផ្ដល់ឱកាសឲ្យអឺ NATO នឹងពង្រីកសក្តានុពលភាពខ្លួនឯងកាន់តែខ្លាំងឬក៏យ៉ាងម៉េចពីការពិតណាពិតប្រកបណាភូមិសាស្ត្រពូទីនបានណែភូមិសាស្ត្រនយោបាយពូទីនបានផ្ដល់ឱកាសឲ្យ NATO នៅឥទ្ធិពលភូមិសាស្ត្រនយោបាយពូទីនបានផ្ដល់ឱកាសឲ្យ ណាតូបានបង្កើតនិងពង្រីកអធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនអញ្ចឹងយើងឃើញមានប្រទេសពីរអឺដូចជាប្រទេសប៊ុលវ៉ាប្រទេសប៊ុលវ៉ានេះក៏សូមចូលជា សមាជិកដោយសារភ័យទេប៊ុលវ៉ាក៏សូមចូលជាសមាជិករបស់សហគមន៍អឺរ៉ុបរួចទៅហើយហើយខ្ញុំជឿថាប៊ុលវ៉ាអាចនឹងចូលជាសមាជិកប្រទេសច្រើនណាស់ ដែលមិនទាន់ចូលជាសមាជិកជាប្រទេសអព្យាក្រឹតណាមិនទាន់ចូលជាសមាជិកពីពួកអញ្ចេះបងប្អូនណាពីពួកអញ្ចេះបងប្អូនពិចារណាអញ្ចេះឥឡូវបងប្អូនមើលអ៊ុយក្រែនដែលជារដ្ឋឯករាជ្យមួយទាំងមូលហើយមិនទាន់ចូលជាសម្ព័ន្ធភាពណាណាណាទាំងអស់លទ្ធផលចុងក្រោយរុស្ស៊ីចូលមកឈ្លានពានបាទហើយមុនធឿនមុនធឿនហែម បាទសុខសប្បាយសុខសប្បាយណាឥឡូវប្រទេសមួយចំនួនហ្នឹងគេភ័យគេខ្លាចរុស្ស៊ីណែឈ្លានពាន គេខ្លាចពូទីនឈ្លានពាន ប្រទេសគេដូចកន្លែងប្រទេសអ៊ុយក្រែនអញ្ចឹងបូលូវ៉ាបាទបូលូវ៉ាគេខ្លាចណែប្រទេសរុស្ស៊ីឈ្លានពាន ខ្លួនដោយអ៊ុយក្រែនប្រទេសមួយមួយភ័យភ័យត្រូវរកកម្លាំងហើយហើយកម្លាំងដើម្បីការពារប្រទេសខ្លួនក៏តែចូលជាមួយនឹង NATO មិនចឹងចឹងប្រទេសមួយចំនួនពិចារណាចូលជាមួយនឹង NATO ឃើញទេប្រទេសដែលធ្លាប់អព្យាក្រឹតមិនចូលទៅរុស្ស៊ីក៏មិនចូលទៅ NATO គ្រាន់តែជាសម្ព័ន្ធមិត្តរុស្ស៊ីឥឡូវហ្នឹងដូច ពូទីនខ្លួនឯងនឹងជំរុញឲ្យប្រទេសដែលមិនចង់ចូលជាមួយនឹងអង្គការ NATO នឹងចូលជាមួយអង្គការ NATO ឃើញទេឃើញពូទីននឹងផ្ដល់ឱកាសឲ្យអឺណែឃើញពូទីននឹងផ្ដល់ឱកាសឲ្យកន្លែងកន្លែងភូមិសាស្ត្រនយោបាយដល់ NATO គឺពិតប្រាកដ100%គឺពូទីនខ្លួនឯងនឹងបានផ្ដល់ឱកាសបានផ្ដល់ឱកាស ឲ្យណែណែណែណែបានផ្ដល់ឱកាសឲ្យ NATO នឹងមានការពង្រីកនៅសក្តានុពលភាពរបស់ភូមិសាស្ត្ររបស់ NATO អានឹងខ្ញុំខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងឥឡូវភូមិសាស្ត្រក្តៅកន្លែងប្រយុទ្ធក្តៅរវាង NATO រវាងអាមេរិកជាមួយនឹងរុស្ស៊ីគឺនៅអ៊ុយក្រែនហើយយើងចាំមើលតទៅទៀត ស្ថានភាពឥឡូវនេះថ្ងៃទី20 20 21ហើយបាទជិតចូលដល់សប្តាហ៍ទី4ទៅហើយជិតចូលដល់សប្តាហ៍ទី4ហើយខ្ញុំនិយាយអំពីចំណុចភូមិសាស្ត្រដែលពូទីនបានផ្ដល់ឱកាសឲ្យទៅអឺ NATO មួយទៀតគឺពូទីនធ្វើឲ្យសេដ្ឋកិច្ចប្រទេសរុស្ស៊ីដួលរលំ ពូទីនបានជំរុញឲ្យ សេដ្ឋកិច្ចរបស់រុស្ស៊ីខ្លួនឯងនឹងដួលរលំហើយមិនងាយនឹងស្ដារបានអាចថាមិនងាយនឹងស្ដារបានពូទីនរុញឲ្យសេដ្ឋកិច្ចរបស់ខ្លួននឹងពីមានលំហធំ នៅសល់លំហតូចរាល់ថ្ងៃនេះដង្ហើមសេដ្ឋកិច្ចរបស់ពូទីនពឹងផ្អែកទៅលើបំពង់អុកស៊ីហ្សែនកាលពីមុនពូទីនមានបំពង់អុកស៊ីហ្សែនធំ ឥឡូវនេះគឺទីនប្រើបំពង់អុកស៊ីហ្សែន10បងប្អូនយល់ទេអាអាកូនដបណាដបទូចទូចហ្នឹងពូទីនហ្នឹងទៅរកបំពង់អុកស៊ីហ្សែនដកដង្ហើមសម្រាប់សេដ្ឋកិច្ចនៅក្នុងការដកដង្ហើមហ្នឹងពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្តតូចតូចដែលមានការវិនិយោគត្រឹម500លានក្នុងមួយមួយឆ្នាំអឺអឺ1000លានក្នុងមួយឆ្នាំ2000លាននៅក្នុងមួយឆ្នាំប្រទេសតូចតូចទាំងអស់ហ្នឹង ពូទីនចង់ខ្ចីដង្ហើមដកហើយប្រទេសដែលអាចធ្វើពាណិជ្ជកម្មជាមួយ ទៅពូទីនដែលអាចដែលអាចធ្វើពាណិជ្ជកម្មទៅច្រើនជាងគេហ្នឹងគឺប្រទេសចិនប្រទេសចិនដូចដែលខ្ញុំបានជម្រាបបងប្អូនកាលពីថ្ងៃមុនហើយឆ្នាំ2021រវាងពាណិជ្ជកម្មរបស់លោករបស់ ចិនជាមួយនឹងរុស្ស៊ីហ្នឹងគឺមាន ទំហំទឹកប្រាក់ចំនួន70,000លានបាទមានចំនួន70,000លានមុនមានការឈ្លានពានអ៊ុយក្រែនឆ្នាំ2021ឆ្នាំ2022នេះ យើងមិនដឹងថាតើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងពូទីនជាមួយនឹងលោកស៊ិនជីនពីងស៊ិនជីនពីង ខ្ញុំហៅគាត់ចឹងខ្ញុំមិនហៅស៊ីចិនពីងទេខ្ញុំហៅសិនចិនពីងទេណាខ្ញុំហៅសិនចិនពីងយើងមិនដឹងថាតើគេតម្លើងទំហំនៃពាណិជ្ជកម្មនឹងយ៉ាងម៉េចទី1ទី2ទៀតថាតើគេដោះដូររូបិយប័ណ្ណអីយកមកដោះដូរនៅក្នុង ការធ្វើពាណិជ្ជកម្មហ្នឹងឥឡូវប្រើរូបិយប័ណ្ណរបៀលរបស់រុស្ស៊ីរូបិយប័ណ្ណហ្នឹង ដោយកដោះកាត់អាចឥឡូវហ្នឹងរូបិយប័ណ្ណរូបៀលរបស់រូបរូបៀលរូបែលរបស់រុស្ស៊ីដោយកដោះកាត់អាចឥឡូវបងប្អូនខ្ញុំនិយាយខុសឬក៏ត្រូវអើចឹងមានតែពឹងទៅលើ រូបិយប័ណ្ណយ័ន្តលុយយ័ន្តរបស់ចិនមុននឹង ក្រោយពីសង្គ្រាមកើតឡើងបាន2 3ថ្ងៃខ្ញុំឃើញ សារព័ត៌មានមួយនោះគេបានចុះអំពី ការទម្លាក់ណាខ្ញុំឃើញគេចោះអំចោះអំពីប្រធានាធិបតីរបស់ចិនហ្នឹងគេទម្លាក់រូបិយប័ណ្ណរបស់គេឲ្យ នៅតម្លៃក្រមមួយ ងាយស្រួលនៅក្នុងការដោះដូររូបិយប័ណ្ណបាទតាមបងសូនេតាបងប្អូនជំរាបសួរទាំងអស់គ្នាងាយស្រួលនៅក្នុងការដោះដូររូបិយប័ណ្ណយើងឃើញយើងឃើញគេទម្លាក់ ចឹងបើសិនណាជាដោះដូររូបិយប័ណ្ណនៅក្នុងការតំណាក់ទៅនៅវិស័យពាណិជ្ជកម្មអានឹងមានន័យថាចិននឹងជួយសម្រួលទៅដល់បើសិនណាជាដោះដូររូបិយប័ណ្ណអឺលុយយន់របស់ចិនហ្នឹង straight ពាណិជ្ជកម្មរវាងចិនអញ្ចឹងណាអានឹងដូចជាជំរុញឲ្យចិនហ្នឹងคลายទៅជាមហាអំណាចមួយរុស្ស៊ីហ្នឹងគេចង់រុញចិនឲ្យคลายទៅជាមហាអំណាចមួយ នៅក្នុងស្រុកចិនអត់អីទេចិនអាចជួយដោះដូររូបិយប័ណ្ណគិតគូអីខ្ទួងអីជាមួយនឹងធ្វើពាណិជ្ជកម្មជាមួយចិនទិញអូស្មန်ទិញប្រេងទិញអីហ្នឹងពីប្រទេសរុស្ស៊ីដោះដូររូបិយប័ណ្ណតាមណែលុយយន់ចុះទៅរុស្ស៊ីជាមួយកម្ពុជា បើរុស្ស៊ីនឹងនៅតំណាក់តំណងរុស្ស៊ីជាមួយនឹងកម្ពុជា កម្ពុជាមានមុខចំនួនអីខ្លះដែលរុស្ស៊ីជាមួយរុស្ស៊ីអចុះសហគមន៍អាស៊ានដែលមាន កិច្ចសហប្រតិបត្តិការសហគមន៍អាស៊ាន ដែលមាន កិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាងរុស្ស៊ីជាមួយនឹងអាស៊ាននោះតើពាណិជ្ជកម្មរវាងសហគមន៍អាស៊ានទាំងមូល ជាមួយនឹងប្រទេសរបស់លោកស៊ីលោកពូទីននឹងតើដោះដូរតំណែងតាមស្អីឧបមាថារុស្ស៊ីមួយថៃតើពាណិជ្ជកម្មនឹង ទូទាត់ជាសាច់ប្រាក់ដុល្លារឬក៏ទុយទូទាត់ជាសាច់ប្រាក់បាតឬក៏ទូទាត់ជាសាច់កាក់ជាសាច់ប្រាក់លុយរូបៀលឬក៏ទូទាត់លុយកាក់យន់ ហើយបើទុយបើទូទាត់ទៅលើលុយយន់វាតតែនៅស្រុកថៃនឹងមានប្រព័ន្ធគ្រប់គ្រងលុយយន់នៅក្នុងនឹងហើយគេអាចធ្វើពាណិជ្ជកម្មទូទាត់ជួយទូទាត់ឲ្យតែធ្វើសង្គ្រាមឧបមាថាធ្វើពាណិជ្ជកម្មជាមួយនឹងបើធ្វើពាណិជ្ជកម្មជាមួយនឹងរុស្ស៊ីត្រូវទូទាត់សាច់ប្រាក់ជាលុយយន់នៅក្នុង system របស់រដ្ឋាភិបាលថៃឥឡូវគេមែន គិតមិនអើគិតមិនឥឡូវបងប្អូនគិតមិនអើទៅប្រទេសកម្ពុជាយើងដឹងហើយថាប្រទេសកម្ពុជាហ្នឹងក្នុងធនាគារកណ្ដាលធនាគារជាតិរបស់ខ្មែរកន្លងទៅហ្នឹងបងប្អូនខ្លះអត់ទាន់ដឹងថាធនាគារជាតិរបស់យើងហ្នឹងបាន បញ្ចូលប្រព័ន្ធ system នៃរូបិយប័ណ្ណលុយយន់ចូល ទៅក្នុងប្រព័ន្ធ system វិស័យពាណិជ្ជកម្ម ណាបងប្អូនគេគេឃើញថាអាវិស័យពាណិជ្ជកម្មហ្នឹងរវាងវិស័យពាណិជ្ជកម្មទ្វេភាគីបងប្អូនមានធ្លាប់ឮទេបងប្អូនតាមដានព័ត៌មានមានធ្លាប់ឮថាចិននឹងឲ្យដោះដូរខ្មែរកម្ពុជាដោះដូរណែតំណែងគិតជាលុយយន់ហ្នឹងបងប្អូនមានមានឮទេបងប្អូនមានដែរឃើញព័ត៌មាននឹងនេះកាលពីប្រហែលឆ្នាំមួយឆ្នាំពីរឆ្នាំមុនបងប្អូនមានឃើញព័ត៌មាននឹងទេ គេបានបញ្ចូលខ្ទង់គិតគូរពាណិជ្ជកម្មរវាងចិនជាមួយនឹងសហរដ្ឋជាមួយនឹងប្រទេសកម្ពុជានឹងគឺគេទូទាត់ជាលុយយន់គេអត់ទូទាត់ជាលុយដុល្លារទេអានឹងបែបអាណានិគមថ្មីណាបងប្អូនណាបែបបែបគេតម្លើងគ្នាគេថ្មីថ្មីណាណាហើយនៅស្រុកយួនខ្ញុំអត់ដឹងទេណាខ្ញុំអត់ដឹងទេនៅស្រុកយួនខ្ញុំអត់ដឹងថាតើគេមានប្រព័ន្ធ ចឹងប្រទេសដែលមួយចំនួនដែលរស់ស៊ីជាមួយរុស្ស៊ីទាំងអស់ត្រូវតែយកលុយណាមួយដើម្បីធ្វើជាជាការដោះដូរពាណិជ្ជកម្មទោះជាប្រទេសហ្នឹងប្រទេសណែអឺប្រទេសកូរ៉េខាងជើងក៏ដោយត្រូវដោះដូរពាណិជ្ជកម្មជាលុយយន់គេត្រូវតែមានលុយសកលមួយគ្នាគេមកក្រុមហ្នឹងពួកគុំនេះមកក្រុមហ្នឹងគេចង់ឃើញអញ្ចឹងហើយគេចង់ធ្វើអញ្ចឹងដើម្បីចិញ្ចឹមវិស័យសេដ្ឋកិច្ចរបស់ខ្លួនឲ្យរស់ ខ្ញុំមិនដឹងថាតើគេអាចធ្វើទៅបានឬក៏មិនបានទេប៉ុន្តែតាមមើលទៅពួកកុម្មុយនីសវាអាចធ្វើបាន វាអាចធ្វើបានប៉ុន្តែ ប្រជាជនវេទនាហើយការរស់នៅ របស់ប្រជាជននឹងប្រឈមជាមួយនឹងបញ្ហាកាន់តែធ្ងន់ទៅធ្ងន់ទៅហើយអារបបហ្នឹងក៏វាអត់ខ្លាំងដែរមានន័យថាបងប្អូនវាខ្លាំងអីទៀតបើពីមុនប្រើបំពង់ បំពង់ណែបំពង់ខ្យល់ធំខ្យល់ទលំទលាយខ្យល់ច្រើនខ្យល់ល្អដល់ពេលឥឡូវយើងមកប្រើបំពង់ខ្យល់តូចតូចបងប្អូនបងប្អូនដឹងថាយើងបារម្ភប៉ុណ្ណាទេដឹងបារម្ភឯប្រទេសនោះបារម្ភប៉ុណ្ណាទេមនុស្សធ្លាប់តែប្រើបំពង់ខ្យល់ដកដង្ហើមអាល្អល្អទំនើបទំនើបហើយស្រាប់តែមកប្រើបំពង់ខ្យល់ ដែលដូចថាបំពួងហ្នឹងបើយើងគិតទៅយើងថាបំពួងដែលគេផោមដាក់នៅក្នុងសំទោសបងប្អូនណាហូបបាយគេផោមដាក់ចូលនៅក្នុងបំពួងខ្យល់ហ្នឹងឲ្យផាត់ឲ្យឲ្យណែពូទីននឹងហត់ទៅចេះតែហត់ធ្វើម៉េចឲ្យតែបានដង្ហើមដកទៅណាទោះជាពេញចិត្តមិនពេញចិត្តក៏ដោយចេះតែនាំគ្នាដកទៅអានឹងគេថាស៊ីគ្រាន់តែដើម្បីរស់ណាស៊ីមករស់មករស់ណាធ្វើម៉េចឲ្យតែបានរស់សិនណា ហើយសួរថាបងប្អូនសប្បាយចិត្តអីចឹងអានឹងហើយសេដ្ឋកិច្ចត្រូវបានជន់កំតិចត្រូវបានគេកំតិចសេដ្ឋកិច្ចត្រូវបានគេកំតិចដោយសារតែខ្លួនឯងទៅឆ្លៀនពៀនប្រទេសគេសេដ្ឋកិច្ចត្រូវបានកំតិចអញ្ចឹងចិនក៏ប្រឈមជាមួយបើសិនណាជាចិននឹងចេញមុខជួយក៏ប្រឈមជាមួយនឹងបញ្ហាជាមួយនឹងប្រទេសធំធំព្រោះបងប្អូនគិតមើល តើវិស័យសេដ្ឋកិច្ចរវាងចិនជាមួយនឹងអាមេរិកក្នុងមួយឆ្នាំមួយឆ្នាំប្រហែលពាន់លាន វិស័យពាណិជ្ជកម្មរវាងចិនជាមួយនឹងសហគមន៍អឺរ៉ុបតើប្រហែលពាន់លានមកជាមួយនឹងសម្ព័ន្ធមិត្តកាណាដាអូស្ត្រាលីញូហ្សេឡង់និងសម្ព័ន្ធមិត្តអង់គ្លេសតើចិនជាមួយអង់គ្លេសមាន ការវិនិយោគប៉ុណ្ណា ចិនជាមួយអូស្ត្រាលីមានការវិនិយោគប៉ុណ្ណាចិនជាមួយនឹងកាណាដាមានការវិនិយោគប៉ុណ្ណាទំហំសាច់ប្រាក់ប្រសិនបើប្រទេសទាំងអស់ហ្នឹងធ្វើដោយរុស្ស៊ីផ្ដាច់ការវិនិយោគជាមួយ ខ្លួនម្ដងបន្តិចម្ដងបន្តិចទំហំពាណិជ្ជកម្មរបស់ចិនក៏កាន់តែតូចទៅតូចទៅអត្រានៃការរកចំណូលរបស់ចិនក៏កាន់តែតិចទៅតិចទៅឃើញទេដូចគ្នាអញ្ចឹងដូចគ្នាអញ្ចឹង ដូចគ្នានឹងរុស្ស៊ីដូចគ្នាដូច្នេះជំរឿជំរឿគេថាទំហំប្រទេសទាំងអស់ហ្នឹងដែលធ្វើវិស័យពាណិជ្ជកម្មផ្នែកណាមួយ ជាមួយនឹងចិនហ្នឹងដែលធ្វើដែលវាមានទំហំសាច់ប្រាក់ច្រើនជាងរុស្ស៊ីម៉ែក្មេកធីតាភូលពូកសោប៉ែនឧបមាថាបើទំហំពួកលោកខាងលិចហ្នឹងបើសិនណាជាលោកខាងលិចហ្នឹងកាត់ផ្ដាច់ជាមួយចិនទៀត ទំហំសាច់ប្រាក់ហ្នឹងវាច្រើនជាងរុស្ស៊ីខ្ញុំសួរបងប្អូនតើចិនជ្រើសរើសយកជួយរុស្ស៊ីឬក៏ចិនត្រូវធ្វើយ៉ាងម៉េចចិនត្រូវធ្វើម៉េចអានេះជាសំណួរណាចិនត្រូវធ្វើម៉េចចិនត្រូវបន្តជួយរុស្ស៊ីតទៅទៀតពីរឿងជួយដកជួយផ្លូវដង្ហើមរបស់រុស្ស៊ីមិនចូលរួមជាមួយ នឹងអន្តរជាតិដើម្បីឲ្យសម្ពាធរបស់រុស្ស៊ីមានបញ្ហាហើយហើយឲ្យរុស្ស៊ីនឹងដក ទ័ពចេញពីប្រទេសអ៊ុយក្រែនចរចានិយាយគ្នាហើយនាំគ្នាកសាងប្រទេសអ៊ុយក្រែនឡើងវិញឬក៏ចិននឹងចង់ជួយឲ្យរុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនហើយឲ្យកំទេចរដ្ឋាភិបាលរបបអ៊ុយក្រែនចោលប្រជាជនអ៊ុយក្រែនមួយចំនួនចោល73%ដែលគេបោះឆ្នោតឲ្យប្រធានាធិបតីសេលិនស្គីគឺភាគច្រើនដាច់ខាតនៅក្នុងប្រទេសអ៊ុយក្រែនអ្នកឯងសុខចិត្ត ទៅគ្រប់គ្រងអ្នកដែលមិនបានបោះឆ្នោតណាឲ្យប្រទេសរុស្ស៊ីណាអ្នកដែលមិនបានទៅគ្រប់គ្រងអ្នកមិនបានមកឆ្នោតមានន័យថាអ្នកឯងទៅគ្រប់គ្រងមនុស្សភាគតិចឲ្យកំតិចឲ្យកំតិចអីឲ្យកំតិចមតិភាគច្រើនឲ្យកំតិចមតិភាគច្រើន ដោយកំតិចមតិភាគច្រើននេះគឺជាអ្វីដែលចិននឹងត្រូវធ្វើសេចក្តីសម្រេចចិត្តណាបងប្អូនមើលនេះ accident បង accident នៅកន្លែងនេះណ៎បាទដល់មករួចខ្លួនណា បាទអញ្ចឹងវិស័យសេដ្ឋកិច្ចយើងមើលឃើញថាពូទីនចាញ់ NATO ចាញ់លោកខាងលិចបាត់ទៀតហើយមានអីទៀតឥឡូវពូទីនដើម្បីសងសឹកជាមួយនឹងអាមេរិកពូទីនអត់ដឹងមានអីដាក់ពូទីនអត់ដឹងមានអីដាក់ដាក់ជូបៃដិននៅក្នុងបញ្ជីខ្មៅមិនឲ្យជូបៃដិនចូលទៅប្រទេសរុស្ស៊ី អូយខ្ញុំថាអោពូទីនហើយពូទីនខ្ញុំបងប្អូនណាខ្ញុំនិយាយត្រង់ខ្ញុំពេលដែលពូទីនឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែនណាខ្ញុំមហាស្អប់គាត់ខ្ញុំមហាស្អប់គាត់យល់គាត់គឺជាមេធាតកោគាត់គឺជាមេឃាតកោអូខេប៉ុន្តែ ខ្ញុំមើលវីដេអូមួយតើវាជាវីដេអូសម្ដែងឬក៏ជាវីដេអូអីខ្ញុំអត់ដឹងទេប៉ុន្តែបើសិនណាជាវីដេអូពិតប្រសិនបើវីដេអូនោះគឺវាវីដេអូពិតខ្ញុំយល់ពីអារម្មណ៍របស់ពូទីនគាត់មិនមែនទៅតែឯកោនៅពេលនឹងទេគាត់ត្រូវបានមេដឹកនាំពិភពលោក គេរើសអើងគាត់គេមិនចូលចិត្តគាត់ គេមិនចង់ចាប់ដៃជាមួយគាត់សុំតែសុំបីតែគ្នាគាត់នៅក្នុងប្រទេសកុម្មុយនីសដោយគាត់ហ្នឹងណាក៏មិនទើតែមិនចាប់ដៃគាត់ផងគេអត់ចាប់ដៃគាត់ទេបងប្អូនមើលខ្ញុំមើលរូបភាពវីដេអូមួយនោះណាខ្ញុំមើលរូបភាពវីដេអូនឹងមួយខ្ញុំមើលពូទីនគឺគេអត់រាប់អាហើយបើប្រៀបធៀបជាមួយនឹងហ៊ុនសែនពូទីន ខ្ញុំថាខ្ញុំថាខ្ញុំអាណិតពូទីនជាងអាណិតហ៊ុនសែនទៀតពេលដែលខ្ញុំឃើញពូទីននៅជុំវិញពិភពលោកទៅដល់មេដឹកនាំពិភពលោកគេអត់ចង់ចាប់ដៃជាមួយគាត់លើកដៃទៅចាប់គេរហូតគាត់លើកដៃទៅចាប់គេរហូតតែគេដកដៃចេញគាត់លើកដៃទៅចាប់លើកដៃទៅចាប់គេរហូតតែគេដកដៃចេញបាទ តែគេដកដៃចេញរហូតខ្ញុំមើលរូបភាពហ្នឹងខ្ញុំខ្ញុំគិតថាអូពូទីនមិនមែនទើបតែឯកោឥឡូវណាពូទីននឹងឯកោយូរឯតាទៅណាក៏គេមិនទៅរាប់អានដែរហើយមិនដឹងតែគាត់ធ្វើអីបានជាគេមិនទៅរាប់អានពីព្រោះគាត់បង្កើតសង្គ្រាមច្រើនពេកគាត់ធ្វើបាបគេច្រើនពេកដែលថាគាត់ឈ្នះសង្គ្រាមនឹងគាត់ធ្វើបាបគេច្រើនពេកសង្គ្រាមប្រមាណប្រមាណប្រមាណដងប្រមាណបងនៅប្រទេសណាខ្លះ ហើយបើតាមដែលយើងដឹងដូចជានៅប្រទេសសេរីសេរីជួយរបបបាសាអាសាតបានដោយសារតែពូទីននឹងអនុញ្ញាតឲ្យបាសាអាសាតប្រើអាវុធគីមីអាវុធជីវសាស្ត្រតែខ្ញុំខ្ញុំនិយាយនេះខ្ញុំនិយាយថាខ្ញុំមើលវីដេអូហ្នឹងទៅខ្ញុំមានសភាពអាណិតគាត់តែធម្មតាទេយើងអ្នកមានចិត្តមនុស្សធម៌នៅពេលណាដែលមហាអំណាចពិភពលោកមួយនឹងគេដែរណា មានកិច្ចប្រជុំគេមិនសូវចាប់ដៃគេមិនសូវរាប់រកណាវាគួរឲ្យខ្មាស់គេវាគួរឲ្យអាណិតណាបងប្អូនណាដោយហ៊ុនសែនអញ្ចឹងណាហ៊ុនសែនអញ្ចឹងមេដឹកនាំមួយគេដែរឲ្យដល់អត់មានមុខមានតែឈ្មោះតែមេដឹកនាំប៉ុន្តែទៅកន្លែងណាក៏គេគឺធ្វើមកតែបើដល់ណាស់ហើយវាចាប់ទុកអាឯងក្នុងតំណាងឲ្យប្រទេសមួយឬក៏អឺអីចឹងទៅក៏គេអឺនេះទៅ បងប្អូនមើលសភាពវីដេអូហ៊ុនសែននិងវីដេអូពូទីនណាដូចគ្នាពេលខ្លះហ៊ុនសែនពេលខ្លះហ៊ុនសែននឹងទៅឈរឆ្ងាយមួយមេឃមួយដីណាឈរឆ្ងាយមួយមេឃមួយដីទៅហើយគេមិនទៅចាប់ដៃគេមិននិយាយអូហ៊ុនសែនអីចឹងទៅដូចគ្នាឥឡូវខ្ញុំត្រឡប់មករឿងសេដ្ឋកិច្ចវិញយើងឃើញហើយថាសេដ្ឋកិច្ចគេបិទគ្រប់ច្រក នៅគេបន្ថែមទៀតហើយជាឱកាសដែលសហរដ្ឋអាមេរិកក៏ដូចជាបណ្ដាប្រទេសលោកអឺរ៉ុបរឹបអូសយកទ្រព្យសម្បត្តិរបស់ពូទីនក៏ដូចជាទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរបស់រុស្ស៊ីឥឡូវគេដកហូតអូគេសប្បាយចិត្តដកហូតហើយទ្រព្យសម្បត្តិនឹងខ្ញុំជឿថាប្រសិនណាជាបើមានការចរចាត្រូវរើគ្នាសង្គ្រាមនឹងដកចេញទ្រព្យសម្បត្តិនឹងមួយចំនួនគេអាចឲ្យវិញ ប៉ុន្តែមួយចំនួនទៀតគេត្រូវយកទៅទូទាត់សងថ្លៃខូចខាតនៃប្រទេសអ៊ុយក្រែនគេយកមកកសាងប្រទេសអ៊ុយក្រែនទ្រព្យសម្បត្តិទាំងអស់នោះអាចនិយាយថាទ្រព្យសម្បត្តិជាងពាក់កដាលដែលគេរឹបអូសហ្នឹងត្រូវយកទៅកសាងប្រទេសអ៊ុយក្រែនឡើងវិញបងប្អូនយល់ទេតែយកកសាងប្រទេសអ៊ុយក្រែនឡើងវិញអាហ្នឹងគឺជាចំណែក សេដ្ឋកិច្ចមានន័យថាពូទីននឹងកំពុងតែធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងដាំក្បាលចុះក្រោយសំណួរយើងសួរថាតើរុស្ស៊ីងាប់ភ្លាមភ្លាមនេះมันអាចតន់ងាប់ភ្លាមភ្លាមទេប៉ុន្តែមុននឹងងាប់មុននឹងរបបលោកពូទីនរុស្ស៊ីមិនសាបសូន្យទេប្រទេសរុស្ស៊ីមិនសាបសូន្យទេប៉ុន្តែរបបលោកពូទីនខ្ញុំចង់និយាយពីរបបលោកពូទីននឹងសាបសូន្យទៅបណ្ដាបណ្ដា បាទនឹងសាបសូន្យទៅបណ្ដាបណ្ដានៅ ក្នុងការសង្គ្រាមនឹងគឺដោយសារតែ វិស័យសេដ្ឋកិច្ចនៃប្រទេសនឹងពុំមានការលូតលាស់ដោយកាលពីមុនតទៅទៀតឯកទៅលើវិស័យមនុស្សធម៌ទី4ទៅលើវិស័យមនុស្សធម៌វិញ ពូទីនคล้ายទៅជាអ ுக ្រិតជនคล้ายទៅជា នៅក្នុងផ្នែក នៃពិភពលោក ប្រជាជនពិភពលោកពូទីន ជាមេដឹកនាំដែលគេចាត់ទុកថាជាអាដុលអ៊ីធ្លាទី2សម្រាប់នៅសហភាពសូវៀតណាជារបបអាដុលអ៊ីធ្លាទី2ពិតហើយពូទីនបានចោទរបបដឹកនាំលោកសេលិនស្គីថាជារបបណាស៊ីតាមពិតរបបណាស៊ីពិតប្រកបគឺពូទីនខ្លួនឯងណាស៊ីពិតប្រកប គឺរបបពូទីនខ្លួនឯងតែឆ្លៀនពៀនអ៊ុយក្រែននឹងឯងវាប្រជ្រះគ្នាអញ្ចឹងបងប្អូនប្រជ្រះគ្នាអញ្ចឹងចឹងពិភពលោកបងប្អូនមើលបាតកម្មជុំវិញ ពិភពលោកមើលគ្រប់ប្រទេសគេសឹកតែពាក់ទួងជាតិរបស់អ៊ុយក្រែនទាំងអស់រួមទាំងខ្ញុំបុគ្គលខ្ញុំម្នាក់ផងខ្ញុំក៏ឈរនៅជាមួយអ៊ុយក្រែនដែរខ្ញុំឈរជាមួយអ៊ុយក្រែនខ្ញុំដាក់ទួងជាតិអ៊ុយក្រែនដែរ Facebook ខ្ញុំដាក់ទួងជាតិអ៊ុយក្រែនដែរ ខ្ញុំឈរជាមួយអ៊ុយក្រែនដែរទោះជាអ៊ុយក្រែនឈ្នះមិនឈ្នះក៏ដោយជាសញ្ញាថាយើងឈរជាមួយនឹងមនុស្សដែលមានមនសិការជាតិការពារបូរណភាពទឹកដីរបស់ខ្លួនគឺច្បាស់ណាស់គ្រប់ជាតិសាសន៍ជាតិសាសន៍ណាក៏ចង់ការពារបូរណភាពទឹកដីរបស់ខ្លួនដែរគ្មានជាតិសាសន៍ណាដែលចង់បាត់បាត់បង់ទឹកដីរបស់ខ្លួនដែលដែលដែលបាត់ពូជកំណើតរបស់ខ្លួនទេមានតែមនុស្សដោយក្រុមហ៊ុនសែននិងក្រុមមួយចំនួនទៀតដែលសុកចិត្ត យកសន្តិភាពរស់នៅក្រោមការបង្គាប់បញ្ជារបស់គេទេហើយមនុស្សនឹងមិនច្រើនទេពួកនឹងមិនច្រើនទេពួកដែលស្រុកចិត្តលក់ប្រទេសទម្លាក់អាវុធចុះហ្នឹងចឹងហើយបានជាពួកពួកហ៊ុនសែនតែងតែនាំគ្នាវិភាគឲ្យប្រជាជនខ្មែរបានបានបានយល់រឿងមិនពិតតែងតែនាំគ្នាវិភាគថាដាក់ការបន្ទោសទៅអាមេរិកដាក់ការស្ដីបន្ទោសទៅ NATO ដាក់ការស្ដីបន្ទោសទៅ NATO ដាក់ការទៅបន្ទោសដតីដតីទៀតថាជួយអាវុធទៅអ៊ុយក្រែនសង្គ្រាមនឹងវាអត់ចប់លុះមានន័យថាម៉េចមានន័យថាយើងគ្រប់តឲ្យរុស្ស៊ីចេញពីប្រទេសអ៊ុយក្រែនយើងក៏ត្រូវគ្រប់តឲ្យអ៊ុយក្រែននឹងការពារខ្លួនដែររឿងអីដែលយើងគ្រប់តឲ្យរុស្ស៊ីដកតថយតែយើងមិនព្រមគ្រប់តឲ្យអ៊ុយក្រែនការពារខ្លួន ហើយបើសិនណាជាថាទេអ៊ុយក្រែនមិនបាច់ការពារខ្លួនអីទេកុំឲ្យច្បាំងយូរយើងកុំបញ្ជូនអាវុធកុំបញ្ជូនស្បៀងឲ្យទុកឲ្យគេវាយអ៊ុយក្រែនងាប់ឲ្យអស់ទៅសួរថាសម្ដីវិភាគដោយពួក CPP ប្រព័ន្ធផ្សព្វផ្សាយរបស់ CPP និងបពពួកហ៊ុនសែនដែលដែលលើកឡើងហ្នឹងតើត្រឹមត្រូវទេបងប្អូនខ្លួនឯងបោះឆ្នោតឲ្យរុស្ស៊ីដកតបចេញពីអ៊ុយក្រែនខ្លួនមានទួលនីតិមួយទៀត បើរុស្ស៊ីមិនព្រមដកទ័ពចេញពីអ៊ុយក្រែនខ្លួនចូលរួមដាក់ទណ្ឌកម្មទៅរុស្ស៊ីអានឹងទើបជាអ្វីដែលខ្លួននឹងមានការបោះឆ្នោតជ្រើសរើសឲ្យរុស្ស៊ីដកទ័ពចេញហើយដើម្បីឲ្យរុស្ស៊ីដកទ័ពចេញវាតតើអ៊ុយក្រែននឹងរបបលោកសេលិនស្គីនឹងមិនត្រូវបានរុស្ស៊ីនឹងកំទេចចោលហើយដើម្បីកុំឲ្យរុស្ស៊ីកំទេចបាន វាតតើយើងជួយអាវុធទៅដល់រុស្ស៊ីជួយស្បៀងទៅដល់ជួយស្បៀងទៅដល់អ៊ុយក្រែន ដើម្បីឲ្យអ៊ុយក្រែនប្រយុទ្ធដើម្បីការពាររដ្ឋាភិបាលគេដើម្បីការពារពលរដ្ឋភាពទាំងនេះគេអានឹងហើយជាបញ្ហាមនុស្សធម៌អានឹងហើយជាបញ្ហាមនុស្សធម៌ណាអញ្ចឹងបើនិយាយដោយពួក CPP មួយចំនួននិយាយថាកុំជួយកុំជួយអាវុធបើជួយអាវុធសង្គ្រាមនឹងអត់ចប់ទេអញ្ចឹងមានន័យថាម៉េចមានន័យថាឲ្យកងទ័ពរុស្ស៊ីនឹងមកមាញ់ កងទ័ពរបស់លោកសេលិនស្គីនឹងឲ្យងាប់អស់ទៅហើយកំតិចនឹងសម្លាប់រដ្ឋាភិបាលចាប់លោកសេលិនស្គីនឹងយកទៅសម្លាប់ចោលឲ្យអស់ទៅសង្គ្រាមចប់អស់ទៅវាមានអីទៀតអើបើនិយាយដោយពួកហ៊ុនសែនអញ្ចឹងវាមានតែប៉ុណ្្នឹងបងប្អូនហើយថ្ងៃក្រោយបើសិនណាជាចិនទៅធ្វើអញ្ចឹងដាក់ហ៊ុនសែនហើយកុំទៅពឹងអឺរ៉ុបឲ្យជួយកុំទៅពឹងណែខ្វាតខ្វាតកុំទៅកុំទៅពឹងខ្វាតហ្នឹងអាឡែងស្អីសម្ព័ន្ធមិត្តរបស់ អាស៊ីប៉ាស៊ីហ្វិកនោះកុំទៅពឹងខ្វត់នឹងឲ្យជួយនៅក្នុងនៅក្នុងការជួយអីឲ្យចិនទៅហើយដើម្បីឲ្យឆាប់ចប់យើងកុំទៅជួយអាវុធទៅអីហ៊ុនសែនអីឲ្យចិនបាញ់ទៅឲ្យចិនបាញ់ឧបមាខ្ញុំឧបមាទេឬក៏យួនចូលមកយួនចូលមកទៀតថៃចូលមកទៀតវាយយកប្រទេសកម្ពុជាប្រាប់គេថាអើយកុំជូនអាវុធទៅហ៊ុនសែនអង្គការសហជីវជាតិ មិនបាច់ធ្វើអីទេគ្រាន់តែស្រែកកោទោសទៅបានហើយមិនបាច់ជួយអីទេទុកឲ្យថៃទុកឲ្យសង្គ្រាមនឹងដើម្បីឲ្យឆាប់ចប់ឲ្យគេប្រកួតទៅហ៊ុនសែនងាប់ថ្ងៃណា គឺសង្គ្រាមចប់ថ្ងៃហ្នឹងអានឹងដូចគ្នាអញ្ចឹងអត់ដឹងតែប្រទេសខ្លួនឯងតូចអត់ដឹងតែប្រទេសខ្លួនឯងតូចគេឈ្លានពានថ្ងៃណាក៏បានហើយដល់ពេលគេឈ្លានពានទៅហើយទៅពឹងគេជួយគេជួយមិនកើត តែមើលសតវត្សទី21ហើយមានប្រទេសរុស្ស៊ីឈ្លានពានអ៊ុយក្រែនបបដោតឲ្យមហាអំណាចប្រទេសធំធំដើរឈ្លានពានគេអញ្ចឹង ហើយអត់មានអន្តរជាតិជួយអន្តរាគមឲ្យច្បាំងដើម្បីការពារមោទនភាពទឹកដីអញ្ចឹងវាតតតែប្រើភាសាថាបើសង្គ្រាមកើតឡើងរវាងថៃវាយចូលប្រទេសកម្ពុជាដែលគេមានអាវុធទំនើបណាដែលគេជាប្រទេសធំមានប្រជាជនច្រើនរវាងយួនជាមួយកម្ពុជា ដែលគេជាប្រទេសធំមានប្រជាជនច្រើនអាវុធទំនើបរបស់គេចូលមកវាយខ្មែរថាអើយកុំជួយអាវុធទៅរដ្ឋាភិបាលខ្មែរណាជួយធ្វើស្អីបើជួយទេតែបន្តិចទៅវាចាប់បាត់ហើយពីព្រោះអាវុធនៅស្រុកខ្មែរវាអត់មានអញ្ចឹងតែយួន សម្លាប់ពួកហ៊ុនសែនតបហ៊ុនសែនអស់រឿងសង្គ្រាមវាចាប់បាត់ហើយវាមិនចាំបាច់និយាយច្រើនទៀតអាការវិភាគរបស់ពួកអាស៊ីវិភីហ្នឹងវាចង់វិភាគអញ្ចឹងណាបងប្អូនវាចង់វិភាគអញ្ចឹង វាចង់ប្រាប់ឲ្យប្រទេសមហាអំណាចទាំងអស់កុំជួយយូក្រែនទុកឲ្យយូក្រែនរុស្ស៊ីបាញ់ឲ្យងាប់អស់ទៅគំនិតរបស់វាអញ្ចឹងណាបងប្អូនណាហើយការវិភាគរបស់វាអញ្ចឹងអញ្ចឹងតើត្រឹមត្រូវទៅលើផ្នែកមនុស្សធម៌ដែរអត់ខ្ញុំសួរបងប្អូនតើត្រឹមត្រូវនឹងស័កសមទៅលើផ្នែកមនុស្សធម៌ដែរឬអត់ខ្ញុំគ្រាន់តែចង់សួរប៉ុណ្ណេះទេចង់សួរបងប្អូន ឥឡូវឈរទៅលើគោលការណ៍មនុស្សធម៌ណាសាក់យើងឈរទៅលើគោលការណ៍មនុស្សធម៌មើលណាបងប្អូនឈរទៅលើគោលការណ៍មនុស្សធម៌មើលតែអញ្ចឹងមែនទេគ្រប់ប្រទេសហ្នឹងត្រូវធ្វើអញ្ចឹងឯងអត់ទេ អានឹងវាមិនមែនជាគោលការណ៍មនុស្សធម៌ទេមិនមែនជាគោលការណ៍មនុស្សធម៌ទេ មនុស្សធម៌ស្អីបងប្អូនឃើញគេស្លាប់ឃើញរុស្ស៊ីបាញ់មនុស្សស្លាប់ហើយយើង ទៅឈរមើលហើយអត់ជួយអីអត់ជួយអន្តរាគមអីវាមិនឈួតអញ្ចឹងពិភពលោកពឹងអីទៀតអញ្ចឹងពិភពលោកមានអាណាគ្រប់គ្រងទៀតឲ្យតែคลายទៅជាប្រទេសមហាអំណាចដោយអាមេរិកអីចេះទៅយកប្រទេសគេបានអញ្ចឹងដូចចិនអីអាចទៅយកប្រទេសគេបានអញ្ចឹងដោយរុស្ស៊ីអីចេះតែទៅប្លន់យកប្រទេសតូចតាចបានអញ្ចឹងចេះតែឆ្លៀនពៀនគេបានអញ្ចឹងអញ្ចឹងហើយបានជាពួកអាស៊ីពីភីមួយចំនួនណា ដែលវាវិភាគដែលវាវិភាគហើយសិទ្ធិបញ្ញវន្តរបស់ហ៊ុនសែនមានអាខ្លះទីប្រឹក្សារបស់ហ៊ុនសែនអីដែលវាវិភាគទាំងអស់ហ្នឹងអានឹងដូចវាបង្រៀនឲ្យប្រទេសមហាអំណាចហ្នឹងទៅឈ្លានពានវាអញ្ចឹងហើយពួកអានេះខ្ញុំប្រាប់បើសិនណាជាមានតកងទ័ពយួនចូលវាយមកក្តឹងពួកអានឹងតលាក់អាវុធមុនគេហើយវាព្រមសញ្ញេគេសុំឲ្យកាត់អីវាកាត់នឹងឲ្យគេដើម្បីសន្តិភាពម៉ែវានឹងប្រទេសវាក៏វាហ៊ានលក់ដែរខ្ញុំ ជឿខ្ញុំមិនប្រទេសវាក៏វាហ៊ានលក់ដែរណាបងបិសាចប្រុសបងគីចៅបងប្អូនទាំងអស់គ្នាពួកអាហ្នឹងវាស្នេហាជាតិម៉ែវាស្អីសារតែមានសង្គ្រាមពឹងយួនចូលមកយួនឲ្យប្រគល់ទឹកប្រគល់ទឹកប្រគល់ដីប្រគល់ដីប្រគល់ព្រៃប្រគល់ព្រៃហើយបំសាកមើលវាពឹងគេទៅជួយមិនស្រួលវាវាស្រែកឲ្យគេទៅជួយដល់ពេលគេមិនទៅជួយវាវាខឹងគេទៅត្រង់ទៅហើយដល់ពេលបោះឆ្នោត ហ៊ុនសែនបោះឆ្នោតមិនគ្រប់ត្រឲ្យរុស្ស៊ីដកតបថយដល់រុស្ស៊ីមិនដកតបថយស្រាប់តែទៅនិយាយណាយើងមិនគួរអីណាផ្ដាល់អីអនុសាសន៍យើងមិនគួរផ្ដាល់អាវុធឲ្យអ៊ុយក្រែនទេបើអឺរ៉ុបឬក៏ NATO ផ្ដាល់អាវុធឲ្យអ៊ុយក្រែនសង្គ្រាមនឹងអត់ចប់ទេហើយខ្ញុំសួរថាដើម្បីឲ្យចប់វាស្រួលតាស្រួលណាដើម្បីឲ្យចប់ឲ្យរុស្ស៊ីចាប់ទាហានទាំងអស់របបលោកសេលិនស្គីសម្រាប់ចោលទាំងអស់អានឹងគឺចប់ តើឯណាទៅគោលការណ៍មនុស្សជាតិឯណាទៅគោលការណ៍មនុស្សធម៌ហ៎មើលមើលមើលមើលមើលយើង សួរពួកលោកឯងពួកលោក CPP នោះឯណាគោលការណ៍មនុស្សធម៌នៅណាហើយបើរឿងហ្នឹងវាកើតឡើងក្នុងប្រទេសកម្ពុជាវិញឲ្យគិតអាម៉េចអានឹងខ្ញុំឧបមាទេខ្ញុំថាបើរឿងហ្នឹងកើតឡើងនៅក្នុងប្រទេសកម្ពុជានៅពួកឯងគិតអាម៉េចឯងមិនឲ្យគេជួយឯងទេហ៎ ឯងឲ្យគេសម្រាប់ឯងចោលតែមកទៅវិញដើម្បីឲ្យវាចប់រឿងឆាប់ចប់វាមិនប្រមាថហើយសួរថាតើវាឆាប់ចប់ទេសង្គ្រាមឈ្លានពានគេប៉ុណ្ណឹងហើយប្រជាជនគេទាំងមូលគេអត់ងើបឡើងបះបោគេអត់ងើបឡើងប្រឆាំងប្រជាពលរដ្ឋប្រឆាំងបែបប្រជាពលរដ្ឋអ្នកដែលខឹងសម្បាទៅធ្វើទាហានចូលព្រៃបាញ់ជាមួយនឹងអ្នកដែលគេលើកបន្តថ្មីអញ្ចឹងសង្គ្រាមស៊ីវិលពេញប្រទេសអ៊ុយក្រែនសួរថា បើសិនណាជារបបលោកសេលិនស្គីបាត់បង់ជីវិតអស់ទៅស្មានតែអត់មានអ្នកងើបឡើងការពារប្រទេសអ៊ុយក្រែនទៀតអ្នកនៅខាងក្រៅគេងើបឡើងអ្នកខាងក្នុងគេងើបឡើងងើបឡើងប្រទេសអ៊ុយក្រែនបានសង្គ្រាមស៊ីវិលកើតឡើងពេញប្រទេសអ៊ុយក្រែនហើយចុះត្រង់ចំណុចត្រង់ណាដែលជាគំនិតទស្សនៈរបស់ពួកឯងនឹងថាដើម្បីឲ្យសង្គ្រាមឆាប់ចប់វាតតកុំផ្ដល់អាវុធឲ្យសួរថាតើវាជាគំនិតល្អទេ អានឹងគឺគំនិតបែបថោកទាបគំនិតបែបចោលមកទៀតទេមានអាណាគេប្រភ្លឺទៅតាមពួកអភិបាញ់ឯងទេអានឹងនិយាយចេះតែមកដល់អានឹងអាមួយចំនួនដែលវាវិភាគគោលការណ៍មនុស្សធម៌ពួកឯងទៅណាអស់ហើយហ៎ហើយក៏មនុស្សធម៌របស់ពួកឯងឆ្កែវាស៊ីអស់ហើយពួកឯងនឹងគ្មាន មនុស្សធម៌អីសំបីតែបន្តិចពីពួកអដៃនេះពួកអដៃនេះតែប្រទេសតែផ្ដាស់អញ្ចឹងសរុបមកទាំង4ចំណុច ដែលពូទីនចាញ់នៅក្នុងសមរភូមិសង្គ្រាមនៅក្នុងអ៊ុយក្រែនទី1ភូមិសាស្ត្រនយោបាយពូទីនចាញ់ភូមិសាស្ត្រទី2កម្លាំងតបឥទ្ធិពលរបស់ NATO ភូមិសាស្ត្រ NATO ដែលពង្រីកគុណភាពបានកាន់តែខ្លាំងទៅខ្លាំងទៅទី3សេដ្ឋកិច្ចរបស់ NATO ក៏ដូចជាលោកខាងលិចក៏ដូចជាសេដ្ឋកិច្ចប្រទេសរបស់អឺរុស្ស៊ីប្រឈមជាមួយនឹងការបាត់បង់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដែលមិនដែលធ្លាប់មានទី3ពូទីនជាប់ឈ្មោះថាជាអាដូលីធ្លាទី2នៅ ក្នុងអឺរ៉ុបនៅក្នុងផ្នែកប្រជាពលរដ្ឋនៅសហគមន៍អឺរ៉ុបទាំងខាងកើតខាងលិចនិងអឺរ៉ុបកណ្ដាលអឺរ៉ុបខាងកើតអឺរ៉ុប ភាគកដាលនិងអឺរ៉ុបខាងលិចគឺភ្នែករបស់គេមើលទៅពូទីនគឺជាមនុស្សអាក្រក់ជាទីបំផុតគោលការណ៍មនុស្សធម៌គឺលែងមានពេលហ្នឹងធ្វើឲ្យគេរើសអើងជនជាតិរុស្ស៊ីដតីដតីទៀតដែលគាត់អត់ដឹងរឿងគ្រាន់តែឈ្មោះគាត់ជាជនជាតិរុស្ស៊ីធ្វើឲ្យប្រជាជាតិនៅជុំវិញពិភពលោក មានការរើសអើងទៅជនជាតិរុស្ស៊ីដតីដែលអត់ដឹងរឿងចឹង ក្នុងភ្នែករបស់ពិភពលោកគេមើលទៅពូទីនគឺជាមនុស្សសត្វគឺជាសត្វនរកមកចាប់ជាតិពាក្យថាដុលឲ្យធ្លាវហ្នឹងគឺពួកនរកមកចាប់ជាតិជាមនុស្សហើយបង្កសង្គ្រាមនៅលើផែនដីនៅលើផែនដីអញ្ចឹងអាទាំង3តាទាំង4ចំណុចហ្នឹងគឺពូទីនចាញ់បាត់ហើយចាញ់ហើយហើយសង្គ្រាមតែចាញ់អា3អា4ហ្នឹងវាចប់បាត់មានអីទៀត សួរតវាយយកអ៊ុយក្រែនបានបានអីបានសម្បកអ៊ុយក្រែនមានបានបេះដូងអ៊ុយក្រែនណាហើយសួរបានអីមកវិញបានសេដ្ឋកិច្ចពិភពលោកបាត់សេដ្ឋកិច្ចពិភពលោកបានអ៊ុយក្រែនបាត់អីបាត់ភូមិសាស្ត្រនយោបាយស្មានថាបានអ៊ុយក្រែននឹងមានភូមិសាស្ត្រនយោបាយខ្លាំង No no way អូន no way មិនត្រឹមតែប៉ុណ្្នឹងទេធ្វើឲ្យគូបដិបកដែលខ្លួនមិនចូលចិត្តដូចជា NATO ហ្នឹងពង្រីកសក្តានុពលភាពកាន់តែគៀកខ្លួនថែមទៀត ចឹងជាការយល់ឃើញរបស់ខ្ញុំ4ចំណុចហ្នឹងគឺពូទីនចាញ់រួចទៅហើយណា4ចំណុចហ្នឹងពូទីនបានចាញ់រួចទៅហើយឥឡូវខ្ញុំឲ្យយោបល់ទៅរបបពូទីនវិញជាដំណោះស្រាយរបស់ខ្ញុំប៉ុន្តែដំណោះស្រាយហ្នឹងហើយបើដែរយើងនិយាយគ្នាយើងណាពូទីនវាមិនចេះស្ដាប់ខ្មែរជាគំនិតរបស់ខ្ញុំខ្ញុំមានគំនិតចាស់បើខ្ញុំដោះស្រាយវិបត្តិនៅអ៊ុយក្រែន លក្ខខណ្ឌរបស់ពូទីនមាន4ដែលដាក់ឲ្យអ៊ុយក្រែនមាន4ក្នុងលក្ខខណ្ឌទាំង4នោះគឺចំណុច1ដែលអាចយកមកប្រើបានហើយជាចំណុចដែលបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនហើយជាចំណុចដែលធ្វើឲ្យ NATO អត់មានភូមិសាស្ត្រយោបាយនៅក្នុងប្រទេសអ៊ុយក្រែនចំណុច3ទៀតដែលរុស្ស៊ី ចំណុច2យើងថាចំណុច2ចុះអ៊ុយក្រែនអាចធ្វើបានចំណុច2ទៀតអ៊ុយក្រែនមិនអាចធ្វើបានដូច្នេះបើពូទីនយកអាចំណុច2ហ្នឹងទៅបូកឲ្យអាចំណុច2ដែលអ៊ុយក្រែននឹងទទួលបានអ៊ុយក្រែនគេនឹងចរចាហើយចប់សង្គ្រាមហើយរុស្ស៊ីមិនចាំបាច់ថា NATO ទៅនៅ ក្បែរឃ្លៀករបស់ខ្លួនទេស្អីទី1អ៊ុយក្រែន គឺជា ប្រទេសអភិក្រិតមិនចូលបកសម្ព័ន្ធហើយមិនអោយកងទ័ពរបស់ប្រទេសអ៊ុយក្រែនចូលនៅក្នុងបកសម្ព័ន្ធណាមួយទាំងអស់ NATO ក៏ដូចជារុស្ស៊ីមិនឲ្យកងទ័ពអ៊ុយក្រែនតែផ្ដល់សិទ្ធិឲ្យអ៊ុយក្រែនមានទ័ពការពារបូរណភាពទឹកដីអធិបតេយ្យរបស់ខ្លួនទី1សូមឲ្យអ៊ុយក្រែននឹងឈរនៅចម្រើនអញ្ចឹងគឺមិនឲ្យចូល ណាទាំងអស់ណាទី2អឺទី1និងទី2ខ្ញុំនិយាយណាអភិជាក្រិតមិនចូលបកសម្ព័ន្ធទី2កងទ័ពអ៊ុយក្រែនគឺសូមឲ្យកងទ័ពដែលមានសម្រាប់តែការពារពលរដ្ឋភាពទឹកដីរបស់ខ្លួនគឺអត់ឲ្យសហប្រតិបត្តិការជាមួយកងទ័ពរុស្ស៊ីអត់ឲ្យមានសហកិច្ចប្រតិបត្តិការជាមួយនឹង NATO ឬក៏សហរដ្ឋអាមេរិកលាក់នឹងលាក់អីជាដើមពីរហ្នឹង ហើយអាពីរហ្នឹងខ្ញុំជឿថាអ៊ុយក្រែនគេទទួលពីរហ្នឹងដែលរុស្ស៊ីដែលរុស្ស៊ីទៀមទាហ្នឹងពីរហ្នឹងអ៊ុយក្រែនគេយកបានប៉ុន្តែ អាពីរទៀតដើម្បីឲ្យអ៊ុយក្រែនទទួលអ៊ុយក្រែនត្រូវចង់បានពីរពីរុស្ស៊ីវិញទី1តំបន់គ្រាមាត្រូវតែជាកម្មសិទ្ធិរបស់អ៊ុយក្រែនដាច់ខាតអ៊ុយក្រែនត្រូវតែយកតំបន់គ្រាមា ពីព្រោះគ្មានរបបណាមួយគ្មានអាឆ្កែណាមួយដោយរបបហ៊ុនសែនដែលសុកចិត្តប្រគល់ដីឲ្យគេអត់មានទេខ្ញុំជឿថាប្រធានាធិបតីសេឡិនស្គីដែលចង់បានដែលមិនព្រមនឹងដោយសារតែអាពីអាតំបន់ពីមិនមែនដោយសារតែកងទ័ពដោយសារតែចូលបកសម្ព័ន្ធ NATO ទេធ្វើអព្យាក្រឹតគេធ្វើបានកងទ័ពរបស់រុស្កងទ័ពអ៊ុយក្រែនមិនចាំបាច់ កិច្ចសហប្រតិបត្តិការជាមួយអាមេរិកជាមួយស្អីស្អីក៏បានដែរมันចាំបាច់មានការសមយុទ្ធធ្វើជាអព្យាក្រឹតកងទ័ពអព្យាក្រឹតកងទ័ពមិនចូលបកសម្ព័ន្ធប្រទេសមិនចូលបកសម្ព័ន្ធខ្ញុំជឿថាសេឡិនស្គីអាចធ្វើបានខ្ញុំក៏ធ្វើដែរណាដើម្បីអព្យាក្រឹតมันចូល NATO មានន័យថា NATO มันអាចមកគៀកឃ្លៀករុស្ស៊ីទេអានឹងដូចជួយរុស្ស៊ីផងជួយ NATO ផងណាយើងយើងយើងដើម្បីជៀសវាងនៅបញ្ហាប៉ុន្តែអ្វីដែលអ៊ុយក្រែនមិនអាចទទួលយកបាននោះដែលរបប អ៊ុយក្រែនមិនអាចទទួលយកបានគឺវ្លាឌីមៀពូទីនខ្លួនឯងនឹងបង្កើតតំបន់អបគមនៅក្នុងប្រទេសគេគឺរុស្ស៊ីខ្លួនឯងបាន ចូលមកយកតំបន់គ្រីមៀចេញពីប្រទេសអ៊ុយក្រែនទី1ទី2តំបន់លូហាន់ដុនបាសដែលជាតំបន់ធំ នៅក្នុងដុនបាសឲ្យអ៊ុយក្រែនប្រកាសជារដ្ឋឯករាជ្យស្ថិតនៅក្នុងរណបរុស្ស៊ី អានឹងស្មើឲ្យរដ្ឋាភិបាលអ៊ុយក្រែននឹងកាប់ទឹកដីរបស់ខ្លួនមួយផ្នែកហ្នឹងឲ្យទៅរុស្ស៊ីហើយអាណាទៅឈួតទៅព្រមព្រៀងឥឡូវបងប្អូនអាណាទៅព្រមព្រៀងជាមួយវាឥឡូវបងប្អូនណាព្រមព្រៀងអត់ខ្ញុំសួរបងប្អូនព្រមព្រៀងបើគេឲ្យកាត់តំបន់គ្រាមមាដែលជា ដែលស្ថិតនៅក្នុងផែនទីរបស់អ៊ុយក្រែនហ្នឹងហើយធ្វើប្រជាមតិថាបោះយកទៅឲ្យថាដែនដីនឹងពីមុនយ៉ាងម៉េចវាអត់ដឹងទេប៉ុន្តែច្បាប់អន្តរជាតិ យើងមើលច្បាប់អធិបតេយ្យភាពពលរដ្ឋភាពទឹកដីរបស់អន្តរជាតិមើលគឺដីគេឈប់ឲ្យតដើមដីគ្នាទេដីណាឯងប៉ុណ្ណាផែនទីប៉ុណ្ណាគឺប៉ុណ្ណឹងបងប្អូនមើលច្បាប់អន្តរជាតិមើលច្បាប់អន្តរជាតិអ្នកដែលចូលនៅក្នុងសម្ព័ន្ធមិត្តទឹកដីប្រទេសប៉ុណ្ណាផែនទីប្រគល់ឲ្យគេប៉ុណ្ណាគឺទឹកដីប៉ុណ្ណឹង ចុះបើសិនណាជាសតវត្សទី21នេះរុស្ស៊ីខ្លួនឯងបែរទៅជាមកធ្វើប្រជាមតិលើទឹកដីគេដោយសារតែសំអាងថាប្រជាជនរុស្ស៊ីច្រើនធ្វើប្រជាមតិដើម្បីយកទឹកដីគេអត់មិនត្រូវវាអត់ត្រូវទេអញ្ចឹងចិនមកនៅលើទឹកដីអូហាយ៉ូឧបមាថាចិនមកនៅលើទឹកដីអូហាយ៉ូណាមួយនៅខេត្តណាមួយសុទ្ធតែសុទ្ធតែឡើងទីក្រុងចិនទាំងអស់ហើយដល់ពេលចិនច្រើនចិនបោះឆ្នោតលើទីក្រុងហ្នឹងឲ្យចូលជាដែនដីរណបរបស់ចិនថាអានឹងគឺជាទឹកដីរបស់ចិន នៅក្នុងប្រទេសអាមេរិកជនជាតិចិនច្រើនធ្វើប្រជាមតិអាណាទៅឈួតធ្វើចឹងមានច្បាប់ម៉ែវាមកពីតាណាថ្ងៃក្រោយបើអាយួននឹងវាធ្វើអញ្ចឹងនៅលើទឹកដីខ្មែរបើអាយួននឹងប្រជាជនយួននឹងវាមានច្រើនវាធ្វើលើទឹកដីខ្មែរដូចគ្នាវាមានច្បាប់ម៉ែវាមកពីតាណាប្រជាជនច្រើនប្រជាជនវាច្រើនមកលើទឹកដីគេហើយវាធ្វើប្រជាមតិបោះឆ្នោតហើយកាត់ដីនឹងទៅឲ្យប្រទេស ដែលជាម្ចាស់ដើមកំណើតអីណាម៉ែវាណានេះឆ្កយវាខុសច្បាប់ជាតិនិងខុសច្បាប់អន្តរជាតិប្រទេសគេផងបងប្អូនគិតមើលអញ្ចឹងខ្ញុំផ្ដោតដំណោះស្រាយអ្វីដែលរុស្ស៊ីនិងពួកអាគាំទ្រពូទីនណាមួយចំនួននៅស្រុកខ្មែរអញប្រាប់បើឯងស្រឡាញ់ពូទីនឯងទៅប្រាប់ពូទីនតាមសម្ដីអាឡុងដំណោះស្រាយមានទី1ពូទីនផ្ដាល់ឲ្យមកវិញដល់ អ៊ុយក្រែននៅតំបន់គ្រីមៀគឺស្ថិតនៅក្នុងផែនទីនៃប្រទេសអ៊ុយក្រែនហើយបើសិនណាជាយល់ថាអាទឹកដីអ៊ុយក្រែនពីមុនជារបស់សហភាពសូវៀតត្រូវអនុវត្តតាមសិទ្ធិច្បាប់ជនជាតិដើមដែលរស់នៅក្នុងតំបន់ហ្នឹងពីព្រោះតំបន់ហ្នឹងឧបមាថាប្រជាជនរុស្ស៊ីនៅច្រើនជាជនដើមទឹកដីពីនឹងប្រធានាធិបតីកូបៃឆោសហភាពសូវៀតអ្នកកាត់អ្នកកាត់ឲ្យអ៊ុយក្រែន ដោយគេយល់ថាសហភាពសូវៀតហ្នឹងកូបៃចោហ្នឹងគឺជាជនជាតិអ៊ុយក្រែនដែលគាត់នេះហ្នឹងអញ្ចឹងបានកាត់ដីហ្នឹងតែដីហ្នឹងពីដើមដីសហសហភាពសូវៀតដីរុស្ស៊ីទេឥឡូវបើថាអញ្ចឹងឯចោះដីហ្នឹងក្រោយពីបញ្ចប់សហភាពសូវៀតមកផែនទីដែលគេគូហ្នឹងគឺជាផែនទីថ្មីពេលដែលសហភាពសូវៀតដួលរលំប្រទេសអ៊ុយក្រែនគឺជាជាប្រទេសមួយហើយដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិមានផែនទីរបស់គេ អញ្ចឹងអនុវត្តសិទ្ធិជនជាតិដើមភាគតិចជនជាតិដើមជនជាតិដើមភាគតិចនៅអ៊ុយក្រែនស្ថិតនៅក្រោមអាជ្ញាធររបស់អ៊ុយក្រែនប៉ុន្តែអនុវត្តឲ្យគាត់ប្រើប្រាស់សិទ្ធិជនជាតិដើមរបស់គាត់នៅក្នុងនោះមានអីប្របាក់ហើយឯងមិនចាំបាច់មកយកដីគេទៅស្ថិតនៅក្នុងចំណោះខ្លួនដោយសារតែប្រជាជនខ្លួនឯងច្រើននៅលើទឹកដីហ្នឹងតំបន់ដុនបាសក៏ដូចគ្នាណាក៏ដូចគ្នា លូហានដូណាត់ដែលយើងហៅថាតំបន់ដុំបាសហ្នឹងឲ្យប្រកាសឯករាជ្យហើយឲ្យរណបឲ្យរុស្ស៊ីហើយឈួតអាណានេះប្រោកអញ្ចឹងខ្ញុំថាដើម្បីបញ្ចប់សង្គ្រាមនឹងស្រួលទី1មិនចង់ឲ្យ NATO នៅក្បែរឃ្លៀកមិនមិនចង់ឲ្យអ៊ុយក្រែនចូលជាសម្ព័ន្ធ NATO ខ្ញុំជឿថាអ៊ុយក្រែនព្រមទទួលមិនបាច់ចូលសម្ព័ន្ធ NATO អ៊ុយក្រែនព្រមទទួលតែអ្វីដែលអ៊ុយក្រែនមិនព្រមទទួលនោះ មិនថាទៅអ៊ុយក្រែនទេទោះជាខ្ញុំធ្វើប្រធានាធិបតីប្រទេសតូចមួយដាច់ខាតសម្ដីតដីមួយចំអាមដែលនៅក្នុងផែនទីខ្មែរក៏ខ្ញុំមិនអនុញ្ញាតឲ្យបាត់នៅក្នុងរបបខ្ញុំបាត់តែមួយចំអាមស្មើនឹងខ្ញុំក្បត់ជាតិចុយតម៉ាយវាទៅមិនមែនដោយប្រជាជនខ្មែរឃើញហ៊ុនសែនក្បត់ជាតិកាត់ទឹកដីឲ្យយួនប៉ុណ្ណឹងហើយនៅនៅផ្ទះដៃនៅគាំទ្រដោយអាឆ្កែខ្លះមានឆ្កែខ្លះមួយចំនួនទេអត់ទេអាឡុងអត់ទេអត់ឡុងអញសុកចិត្ត បើថាខ្លាចណាស់អញមិនបាច់និយាយស្ដីហើយអញក៏មិនទៅចូលដៃជាមួយពួកអនុរុអស់នឹងដែរដាច់ខាតមិនទៅចូលដៃជាមួយអនុរុអស់នឹងទេអ៊ុយក្រែនអាចព្រមតែរុស្ស៊ីត្រូវប្រគល់តំបន់គ្រីមៀឲ្យទៅអ៊ុយក្រែនវិញតំបន់ដូនបាសនឹងកុំជួយឧបត្ថម្ភអាវុធជួយតំបន់ដូនបាសដូនបាសនឹងឲ្យអ៊ុយក្រែនមានការផ្សះផ្សាជាតិពង្រួមពង្រួមជាតិអនុវត្តច្បាប់មួយទៅ អនុវត្តច្បាប់មួយជួតជឿនជាតិដើមទៅហើយជួយលើកតម្កុំតម្កើងតំបន់ហ្នឹងទៅហើយរុស្ស៊ីខ្លួនឯងហ្នឹងឈប់ជួយអាវុធឲ្យគេផ្ដាច់ខ្លួនឈប់ជួយអាវុធឲ្យគេផ្ដាច់ខ្លួនពីប្រទេសអ៊ុយក្រែនផ្ដល់អានឹងឲ្យពីទៅហើយលក្ខខណ្ឌដែលពូទីនចង់បានទី1មិនឲ្យកងទ័ពរុស្ស៊ីចូលមកអើក៏មកមិនមកមិនឲ្យ NATO មិនឲ្យអ៊ុយក្រែនចូលជា NATO គេព្រម អ៊ុយក្រែនត្រូវតែជាប្រទេសអព្យាក្រឹតគេព្រមកងទ័ពអ៊ុយក្រែនត្រូវតែមិនមាន សហប្រតិបត្តិការអ៊ុយក្រែនព្រមតែត្រូវផ្ដល់អាពីនឹងឲ្យគេតែប៉ុណ្្នឹងចប់អត់មានអីទេចឹងរុស្ស៊ីអត់ចាំបាច់ភ័យថាអូណាតូអីមកដាក់កភ្លើងនៅក្បែរឃ្លៀកខ្លួនទេអត់ទេអត់ចាំបាច់តំណោះស្រាយស្រួលតាអត់ប្រមាទណាតំណោះស្រាយនឹងប៉ុណ្ណឹង បាញ់និយាយច្រើនទេឥឡូវដោះដោះឥឡូវនៅតាន់ពេលប៉ុន្តែបន្តិចទៀតលែងតាន់ពេលបើសិនណាគេគ្រាន់តែចង់វាយកាន់កាប់ក្រុងគៀវឲ្យបានហើយលើបតុករដ្ឋាភិបាលថ្មីគ្រាន់តែចង់បានប៉ុណ្ណឹងពូទីននឹងងាប់ពូទីននឹងងាប់មកប៉ុន្តែបើដោះស្រាយដូចខ្ញុំនិយាយមិញបកុលតំបន់ទាំងអស់ហ្នឹងឲ្យតែគេវិញគ្រប់គ្រងឲ្យពួករុស្ស៊ីហ្នឹងទៅឲ្យអ៊ុយក្រែនហ្នឹងសន្យាជាមួយខ្លួនខ្ញុំថាការចរចានឹងទទួលបានជោគជ័យ ហើយបើបង្ខំអាទាំង4ចំណុចនឹងឲ្យគេគ្មានអាបកាច់ណាវាប្រមានគ្មានអ្នកណាគេប្រព្រឹត្តទេហើយគ្មានអាចចំគួតណាដាក់លក្ខខណ្ឌដល់ឈួតលីលាអញ្ចឹងឲ្យម្ចាស់ប្រទេសគេធ្វើទេណាគ្មានទេបើសិនណាជាពួកអាចចំគួតនឹងវាអាងថាដាក់អញ្ចឹងវាអាងវាអាងថាវាមហាអំណាចអានឹងគឺវាឆ្លៀនពៀន100%គ្រាន់តែកិច្ចសន្យាចរចាគ្រាន់តែលក្ខខណ្ឌចរចាក៏វាជាលក្ខខណ្ឌឆ្លៀនពៀន ដាក់ទ័ពមកប្រទេសគេក៏ឆ្លៀនពៀនការចរចានៅលើតុកក៏មានការចរចារបៀបវិរៈបែបឆ្លៀនពៀនមកទៀតរឿងអីដែលគេទទួលមានតែពួកណាអាយ៉ងបរទេសដូចហ៊ុនសែននេះទេដែលប្រងទទួលប៉ុន្តែដែលមើលឃើញថាអានឹងវាជាការដែលគេសប្បាយចិត្តអញ្ចឹងបងប្អូនណាខ្ញុំចូលរួមប៉ុណ្ណឹងចុះអឺអឺខ្ញុំចូលរួមវិភាគថាខ្ញុំឲ្យដំណោះស្រាយទៅ ពូទីនបើខ្លាច NATO ណាស់គឺអញ្ចឹងឲ្យគ្រាមាទៅអ៊ុយក្រែនឲ្យតំបន់ដូនបាស់ទៅអ៊ុយក្រែនបន្ទាប់មកចរចាជាមួយ គ្នាសូមឲ្យអ៊ុយក្រែនកុំចូល NATO សូមឲ្យអ៊ុយក្រែនជាអព្យាក្រឹតសូមឲ្យកងទ័ពអ៊ុយក្រែនកុំមាន កិច្ចសហប្រតិបត្តិការជាមួយទ័ពផ្សេងផ្សេងរួមទាំងទ័ពនេះផងចប់ហើយនាំគ្នាកសាង អុយក្រែងឡើងវិញទៅអានឹងគឺជាការវិភាគរបស់ខ្ញុំងាយងាយអានឹងរូបមន្តងាយងាយអានឹងគឺ2បូក2ស្មើ4ណា2ដក2បូក2ស្មើ4 8ដក4ស្មើ4 8 4ដូចគ្នាប៉ុន្តែ8ដក4ស្មើ4ណា12បូក2ស្មើ4 8ដក4ស្មើ4នៅតែ4អញ្ចឹងគឺជាដំណោះស្រាយងាយងាយអត់ពិបាក អីកាពិកាប៉ុកអង្គកំប៉ុងច្រើននេះបងប្អូនណាខ្ញុំសូមអរគុណណាខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចាស់មហាអំណាចចិត្តងាប់ហើយនឹងថាអំណាចចិត្តងាប់យើងមិនតដឹងទេព្រោះមុននឹងងាប់វាវាវាទាញយើងទៅទាំងអស់អញ្ចឹងបានតែយើងមិនចង់ឲ្យសង្គ្រាមនឹងកើតឡើងហើយនឹងសូមអរគុណណាបងប្អូនខ្ញុំអត់មានអីចិត្តទេមានតែប៉ុណ្ណឹងបាទហើយចំណុចចាញ់ចាញ់របស់ពូទីនមាន4ខ្ញុំបាននិយាយរួចហើយ គឺបរាជ័យរបស់ពូទីនមាន4ខ្ញុំនិយាយខាងដើមហើយដំណោះស្រាយ រវាងអ៊ុយក្រែននិងរុស្ស៊ីខ្ញុំបានជូនហើយគឺដំណោះស្រាយសាមញ្ញសូមអរគុណជំរាបលាសុខភាពល្អទាំងអស់គ្នាបងប្អូនជួបគ្នាពេលក្រោយទៀតទៀតណាបាទសូមអរគុណ